ក្តីបកប្រែកែសម្រាយអត្ថាធិប្បាយត្រង់ណានៅខ្វះនៅចន្លោះខុសដោយអចេតនាសូមពុទ្ធបរិស័ទនឹងខន្តីបណៃអភ័យអត់ទោសសណ្ដោសដល់ខ្ញុំកណាអាត្មាភាពទាំងពីរអង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គនឹងថ្លានឹងថ្លែងសម្ដែងតាមពេលវេលាឲ្យសមគួរនឹងកម្មវិធីបុណ្យនេះសូមប្រគេនពរនឹងសូមចម្រើនពរ នៈមោតស្សភិគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនៈមោតស្សភិគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនៈមោតស្សភិគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈដតីពីបទនមស្ការនេះទៅត្រូវខ្ញុំគណៈអាត្មាភាពទាំងពីរអង្គនឹងលើកធម៌យកមកសំដែង ខ្ញុំកណាអាត្មាភាពដែលកំពុងតែបាច់បាច់នេះបើនិយាយពីមើលក្រែបាហាក់ប្រហែលគ្នាដែរក៏ប៉ុន្តែបើមើលពីមានអាត្មានឹងចាញ់តែខាងក្នុងមានធំជាងហើយបើនិយាយពីទឹកខាងនោះក៏ទឹកច្រើនជាងដែរឲ្យតឡើងទេសនាហូរក្រាក់ក្រាក់ទៀតឥឡូវហើយហើយក៏ប៉ុន្តែនិយាយពីចំណេះវិជាចំណេះដឹងខាងនោះចេះជ្រៅជ្រះជាងអាត្មា បើអញ្ចឹងអាត្មានឹងសូមចាត់តាំងខ្លួនឯងនឹងគឺជាអ្នកសួរហៅថាមហាថែឬបញ្ចង្កាត់ថែព្រះគុណម្ចាស់អង្គនេះជាអនុថែមានតួនាទីជាវិសាចង្កាត់ថែដែលលោកមិនសូវអ្នកបានបកស្រាយផងថ្ងៃនេះប្រហែលជាសបាយប្រតិណាញោមហើយតាមមើល ឯងទេសនានឹងចង់ឆ្លើយនឹងយូរហើយក៏ប៉ុន្តែលោកមិនព្រមឲ្យឯងឆ្លើយម្ដងសោះឥឡូវថ្ងៃនេះបានដូចបតីបានដូចបំណងមិនដឹងថាលោកសប្បាយរំភើបរីករាយប៉ុណ្ណាទេបើសិនជារីកថ្លើមកុំឲ្យបំប៉ាន់ថ្លើមអី សូមចាប់មេក្រូហ្វូននឹងបង្ហូរវាចាទម្លាក់ដល់តិចមកចែកជូនយាយតាមកមើលថាការដែលរៀបចំចាត់ចែងជាតំណែងក្នុងការសម្ដែងធម៌នឹងបដែងជាប្រគុណម្ចាស់យល់ព្រមដែរឬក៏យ៉ាងណាសូមរតនីតស្សវចនងហង្សត្វា បានលឺហើយប្រសូសៀនប្រកាសថ្លាថ្លែងសម្ដែងក្តែងក្តែងនៅក្នុងឱកាសនេះ ឃើញថាថ្ងៃនឹងញាតិញោមពុទ្ធបរិស័ទខ្ញុំប្រកករណាអាត្មាភាពថ្ងៃនេះរៀងមិនសូវស្រួលទេមិនដឹងថាកើតហេតុភេទអ្វីរៀងត្រង់ចម្លែកបុកពោះឡើងភឹបភឹបមិនដឹងបុកនឹងបុកយ៉ាងម៉េចទៀតបុកភ័យឬក៏បុកអតាមស្ដាប់ ភារៈនៃការរបស់ប្រគុណម្ចាស់ដែលមានងារទួនាទីកំណត់សន្និបាតខ្លួនព្រះអង្គថាជាព្រះមហាថែឲ្យខ្ញុំប្រកករណាអាត្មានឹងជាអនុថែហើយលើកឡើងនឹងថាអតាមពិតអនឹងអទៅសោទេព្រោះភ័យផងព្រួយផងអផងរន្ធត់ផង ឲ្យតែបានជួបប្រគុណម្ចាស់ពេលដែលធ្វើអនុថែច្រើនតបាស់ជើងព្រោះបកាយសួរឥឡូវក្នុងថ្ងៃនឹងខ្ញុំប្រកាសរណានទទួលព្រមយកតំណែងតែងតាំងជាអនុថែក៏ប៉ុន្តែ មុននឹងទទួលព្រមនឹងសូមធ្វើនៅខសន្យាសិន ព្រោះជាធម្មតាខ្ញុំប្រកករណានេះទៅតែនឹងពេចពកប្រឡោកថ្មីក្នុងការពោលស្ដីថ្លាថ្លែងសំដែងនៅប្រធัวទេសនាក្រែងលោពាកពេចតំណាមួយពោលទៅកើតឡើងខុសដោយអចេតនាឯណាមួយសូមប្រគុណម្ចាស់ញាតិញោមអត់ទោសផងទី1បើខ្ញុំប្រកករណាបកស្រាយរំគាយសេចក្តីទៅហើយ មានការមិនគ្រប់គ្រាន់មានការខ្វះចន្លោះអានឹងទុកប្រកែងប្រគុណម្ចាស់ជួយបំពេញបន្ថែមបញ្ហាទី2បើសាកសួរមកខ្ញុំប្រកករណាខ្ញុំកណាមានការឆ្លើយមិនចេញឬក៏ឆ្លើយទៅហើយមានការខុសពុំត្រូវទៅតាមក្បួននៃការ ដែលប្រពុតព្រះអង្គទ្រង់ប្រកាសសម្ដែងអានឹងមេត្តាប្រគុណម្ចាស់ជួយសម្ដែងកែតម្រូវឲ្យត្រូវតាមប្លង់ត្រង់តាមក្បួនច្បាប់ឲ្យខ្ញុំប្រកាសរណាផងហើយមួយទៀតបើបញ្ហាឯណាលើកឡើងអត់ចេះតែម្ដង អានឹងសុំប្រកេនវិញទាំងអស់ឆ្លើយខ្លួនព្រះអង្គឯងទៅកិច្ចសំណងពររបស់ខ្ញុំព្រះករណាក្នុងថ្ងៃនឹងប៉ុណ្ណឹងហើយមួយវិញទៀត សំណងពរថាសុំឲ្យទេអំពីបនអីបើគេធ្វើបនអីសួរអំពីបននឹងតែបើសួរក្រៅអំពីនឹងអានឹងតឡើងខ្មាស់គេឲ្យមិនជ្រេទុកពីមុនមកផងបើអញ្ចឹងខ្ញុំកណាគ្រាន់តែសំណងពរប្រព័ន្ធហ្នឹងបើសិនជាប្រគុណម្ចាស់អាចទទួលព្រមតាមសំណងពរខ្ញុំប្រកាសរណាបាននឹងអានអាចសំដែងជាមួយគ្នាទៅបាន ហើយបើសិនជាមិនព្រមទេអានឹងងាយស្រួលដែរញោមទៅតែមួយអង្គឯងក៏បានដែរឬក៏មុនចង់ទៅមុនពីរអង្គនោះឡើងមកចំនួនក៏បានដែរបញ្ហាមានតែប៉ុណ្ណឹងសូមប្រគុណម្ចាស់ព្រះមហាថៃនិមន្តជ្រាបសាធុសាធុនេះបានចំជាអ្នកដែលក្លាហានមែនចិត្តដូចពេជ្រគុណរាយ ឡើងគ្រែហើយមិនខ្ជិលខ្លាចត្បិតថាអាត្មាថ្ងៃហ្នឹងក៏មានកង់សគួរដែរមានកង់សគួរមកជាមួយពីរអង្គទៀតបើសិនជាថាមកគូនឹងមិនកើតទេចោះចេញដាក់មកគូថ្មីអានឹងអាចដូរទាំងពីរអញ្ចឹងក៏បានឬក៏មិនបាច់ដូរទាំងពីរដូរតែម្អងខាងនោះក៏បានដែរប៉ុន្តែឥឡូវលោកទទួលឡា ឥឡូវបើលោកទទួលហើយក្នុងការសម្ដែងវាមិនមែនជាការនិយាយទេអត់ក៏វាមិនមែនជាការនិទានដែរគឺវាជាការសម្ដែងអាម៉េចពាក្យហៅថាសម្ដែងបើលខោនសម្ដែងតួនោះវាមិនងាប់ទេប៉ុន្តែសាច់រឿងវាត្រូវងាប់ត្រូវងាប់តួនោះវាធ្វើងាប់ដែរព្រោះអាសម្ដែងនឹងវាមិនមែនមែនទេប៉ុន្តែវាដើរតួឥឡូវខ្ញុំកណាដើរតួធ្វើអ្នកល្ងងដើរតួធ្វើអ្នកឆ្ងល់ដើរតួធ្វើអ្នកស៊ូ ហើយព្រះគុណម្ចាស់ដើរតួធ្វើអ្នកឆ្លើយចាំតែឆ្លើយមកយកខ្ញុំកណាហើយបើសួរគេវាមិនដែលសួរគេឲ្យបាក់ជើងម្ដងណាឡើយយ៉ាងច្រើនគ្រាន់តែឆ្លើយមិនរួចទៅប៉ុណ្ណោះគ្រាន់តែបាក់ជើងវាមិនបាក់ទេអង្គុយឲ្យតែជាប់កាន់គ្រែឲ្យតែជាប់វាមិនបាក់ជើងទេហើយបើយើងនិយាយពីគោវិញណា ក្រៀកដាក់បញ្ចូលនឹមលួងលួងឲ្យបញ្ចូលនឹមតែខ្សែទៀមជាប់អាត្មាទេអ្នកបរងអញ្ចឹងបញ្ចូលខ្សែទៀមឲ្យរងចាំតអូអាទេអាត្មាទៀមឆ្វេងឆ្វេងស្ដាំស្ដាំហ្នឹងប៉ុន្តែសណ្ដោងពរប្រមាណក៏សណ្ដោងពរទៅប៉ុន្តែសណ្ដោងពរចុងក្រោយលោកថាឲ្យសួរបនអីគេធ្វើបនអីសួរបនហ្នឹងបើអញ្ចឹងកុំឲ្យខាតពេលខាតវេលាចាប់ផ្ដើមអនុវត្តទៅតាមអនុសាសន៍របស់បណ្ដៃជាប្រគុណហ្មង គេធ្វើប៉ុនអីខ្ញុំកណានឹងសួរប៉ុននឹងដែរឥឡូវសូមសួរថាតើប៉ុននឹងគេធ្វើប៉ុនអីសូមនិមន្តឆ្លើយប៉ុននឹងគេធ្វើប៉ុនកថាសូមនិមន្តជ្រាបបន្ទុកបានតែពាក់កណ្ដាលឯងខ្វះចាំស្ដាប់ចម្លើយត្រឹមត្រូវណាប៉ុនកថានទានសាមគ្គីបាត់ទៀនហើយសាមគ្គីបើអញ្ចឹងប្រគុណម្ចាស់ខ្ញុំកណាឲ្យកាត់បត់ បងកឋិនទានសាមគ្គីកចេញជាប្រមាណបត់សូមនិមន្តកាត់ធ្លាប់តែគេកាត់ខោកាត់អាវកាត់សម្លៀកបំពាក់កាត់ស្បង់កាត់ជីពរហើយមកដល់ថ្ងៃហ្នឹងជួបជាមួយមហាថែឲ្យកាត់បត់កឋិនទៅទៀតបត់កឋិនទានសាមគ្គីសាក់លបងកាត់មើលបន្តិចចាំប្រគុណម្ចាស់ ចាំមើលខ្ញុំកណាកាត់រួចហើយចាំលោមហើយល្មមឬក៏មិនល្មមខើចឬក៏ស្រំហុចអាយ៉ាងម៉េចត្រឹមត្រូវមិនត្រឹមត្រូវយ៉ាងណាចាំនិមន្តស្ដាប់កាត់ទៅមាន3សង្កាត់កឋិនទានតាមគី ពាក្យថាប៉ុននោះមួយម៉ាត់កឋិនមួយម៉ាត់ ទៀនអ្នកមួយម៉ាត់សាមគ្គីមួយម៉ាត់ឡើង4អញ្ចឹងបនកឋិនទានសាមគ្គីកាត់ទៅមាន4ប៉ុណ្ណឹងសាកលោមើលល្មមឬក៏មិនល្មមនិមន្តជ្រាបបើតាមលោសាកមើលទៅល្មមហ្នឹងប៉ុន្តែមិនបាញ់មិនបាញ់បដៃជាប្រគុណថាធ្លាប់តែគេកាត់ខោគេកាត់អាវកាត់ចង្កឥឡូវមកឲ្យកាត់ទៀត អីបើចឹងឆ្ងល់អាកាត់ខោនឹងកាត់ធ្វើអីប្រគុណម្ចាស់ធ្លាប់កាត់ដែរឬក៏យ៉ាងម៉េចសូមរតនីកាត់ខោគេកាត់ស្លៀកហ្នឹងណាមែនទេអានឹងគេកាត់កណាត់យកមកធ្វើខោយកមកយកខោមកកាត់ស្លៀកអាមិនកើតដាច់តិចខ្ទីអស់ហើយវេលាហែកទៅដើរទៅមិនចេញយីហោប្រាប់គេចឹងវាបានទៅជាខោហើយមិនបាច់កាត់ទេបើគេកាត់គេកាត់ពីកណាត់មកដើម្បីតម្រូវធ្វើជាខោគេមិនដែរយកខោទៅកាត់ទៀតទេអរប្រគុណណាស់ បុណ្យមួយម៉ាត់កឋិនមួយម៉ាត់ទានមួយម៉ាត់សាមគ្គីមួយម៉ាត់ដោយមកដេចហៅថាបុណ្យសូមរតនាប្រែពាក្យថាបុណ្យគឺទង្វើល្អដែលបុគ្គលបានធ្វើហើយដោយអំណាចអលោភៈអតោសៈនិងអមោហៈសូមនិមន្តជ្រាបអរប្រគុណណាស់អញ្ចឹងទង្វើល្អហៅថាបុណ្យ ឲ្យតែល្អហៅថាប៉ុនណាណាចឹងតានឹងល្អល្អសិតតែប៉ុននឹងអស់ហើយឲ្យតែទង្វើល្អដោយកាយដោយវាចាដោយចិត្តហៅថាប៉ុនហើយកថិនកថិនជាភាសាអ្វីដែលសូមរតនីប្រាប់ពាក្យថាកថិនកថិននេះមិនមែនជាភាសាគោមិនជាភាសាកបីទេគឺជាភាសាមនុស្សសូមនិមន្តជ្រាប អូមិនមែនជាភាសាគោហើយក៏មិនមែនជាភាសាកបីដែរគឺជាភាសាមនុស្សហើយចុះបើជាភាសាគោភាសាកបីវិញគេថាមិនដែរសូមនិមន្តប្រាប់ភាសាគោមិនថាមិនផងឬសូមទៅអូអូកណាអញ្ចឹងកថាបើតែជាភាសាគោថាអអចេះមួយម៉ាត់ទៀតណាញោមលោកថាកថាមិនមែនភាសាគោទេមិនមែនភាសាកបីទេប៉ុន្តែភាសាគោគេថាអអ ឥឡូវកថននេះជាភាសាមនុស្សហើយមនុស្សនឹងគឺคลายមកពីភាសាឥណ្ឌាដែលគេហៅថាមគ្គធៈភាសាយើងហៅថាភាសាបាលីហើយបើប្រែមកខ្មែរមានសេចក្តីថាយ៉ាងម៉េចដែរនិមន្តប្រែបន្តិចមកមើលសុំនិមន្តប្រែរៀនស្ទើទៀតណាអាត្មាណាបាលីនឹងសិក្សាបានតិចតួចណាស់ហើយដល់ទៅប្រែឲ្យប្រែពាក្យថាកថានេះ ប្រែមកវិញកថិនប្រែបានច្រើនច្រើនយ៉ាងច្រើនរបៀបមួយយ៉ាងគេប្រែថាកិរិយារស់នៅដោយក្រមួយយ៉ាងទៀតនោះពាក្យថាកថិននេះគេប្រែថាសង្គ្រោះទុកមួយយ៉ាងទៀតនោះប្រែថាក្រសោបទុកកិរិយាពលសរសើរនឹងពាក្យថាកថិនគេប្រែមកបានច្រើនយ៉ាងច្រើនរបៀបយ៉ាងដូចនេះឯងសូមព្រះមហាថែនិមន្តជ្រាប កឡោសិអនុភេរៈចេះបកប្រែបានច្រើនណាស់អញ្ចឹងតើបានគេធ្វើអាចារ្យបល័យកើតប៉ុន្តែសំបីប្រែរួចអញ្ចឹងហើយក៏ខ្ញុំកណាក៏នៅតែវាមិនតាន់អស់ឆ្ងល់ព្រោះពាក្យខាងដើមលោកថាកថានេះប្រែតែកិរិយារស់នៅដោយក្របើអញ្ចឹងមានន័យថាកថានឹងឆាប់ស្លាប់ប្រហែលជាមកពីប្រែអញ្ចឹងទេក៏មិនដឹងបានគេថាមកឲ្យក្មេងៗនឹងធ្វើកថាឆាប់ស្លាប់ហើយអាម៉េចបានជាកថា មានន័យថាអ្នកធ្វើកថានឹងឆាប់ស្លាប់ក៏អីសូមនិមន្តឆ្លើយសាធុមិនដូចពាក្យដែលព្រះមហាថែបានលើកឡើងទេបើសិនជាយល់ឃើញដូចជាព្រះមហាថែលើកឡើងថាអ្នកធ្វើកឋិនលះស្លាប់នឹងចប់ហើយអ្នកដែលធ្វើកឋិនទាំងប៉ុន្មាននឹងត្រៀមខ្លួនអស់ហើយភ័យគ្មាននរណាគេហ៊ានធ្វើទេ តែពាក្យថាកឋិនប្រែតកិរិយារស់នៅដោយក្រនេះព្រោះកឋិនកម្រនឹងងាយកើតឡើងបានកម្រនឹងងាយកើតឡើងបានពីព្រោះធ្វើបានកឋិននឹងធ្វើបានតែមនុស្សនិងទេវតាចំណែកពពួកនរកប្រែតអសុរកាយសត្វដេរឆានណានាទាំងអស់มันអាចមកជួបជុំគ្នាធ្វើកឋិនបានទេហើយ ពាក្យថាកិរិយារស់នៅដោយក្រនេះគឺលោកសំដៅយកឈើស្នឹងដែលគេបោះភ្ជាប់ទៅលើផែនដីឈើស្នឹងមិនងាយនឹងលូតលាស់ដោះបែកមែកបែកធាងសាខាទៅបានហើយឈើស្នឹងដែលគេបោះភ្ជាប់ទៅលើផែនដីដែលមិនងាយដោះលូតលាស់អញ្ចឹងហើយឈើនោះទៀតសោតគឺគេបោះដើម្បី សម្រាប់ចងសัตว์មិនឲ្យទៅកម្មទីដតីដតីបាន បានន័យថាគេបោះបកោទៅលើផែនដីនឹងដើម្បីចងគោចងកបីចងជ្រូកជាដើមអាឈើនឹងវាមិនងាយដោះលូតលាស់យ៉ាងណាកឋិនក៏ដូចគ្នាដូច្នោះដែរកាលបើបានធ្វើកឋិន ក្នុងទីវត្តទីអារាមណាមួយហើយវេប្រកេនប្រសង់ហើយ លោកបានទទួលការក្រងកឋិនហើយនោះអានិសង្ឃ5នឹងវាជាប់មមមួនថិតថេរ ដូចជាឈើបង្គោលដែលគេបោះភ្ជាប់ទៅលើផែនដីដូចគ្នាដូចឆ្នាំដែរអានឹងពាក្យថាកិរិយារស់នៅ ដោយក្រ គឺមានន័យសេចក្តីថាអញ្ចឹងបកស្រាយរំគាយសេចក្តីមកបានប្រប៉ុណ្ណឹងបើសិនជាលើសមេត្តាកាត់ចាញ់បើខ្វះនៅវិញជួយសោកជួយសៀតជួយញាត់ជួយបន្ថែមឲ្យខ្ញុំប្រកករណាផងសូមនិមន្តជ្រាប ជារៀបហើយអនុថែមិនលើសហើយក៏មិនខ្វះហើយក៏មិនល្មមដែរអាចស្ដាប់យកបានប្រគុណជាអង្គម្ចាស់ប៉ុណ្ណេះយើងអាចស្ដាប់បានគ្រាន់តែបញ្ជាក់សេចក្តីបន្ថែមអញ្ចឹងថាការរស់នៅបានដោយក្រកថានេះជាសភាវៈដែលក្រព្រោះវាមិនចេះតែងាយសម្បូរទេវាមិនដែលមាននរណាធ្វើកថាខែប្រគុណចែកប្រសាជិះទេហើយកថានេះឋានសួគ៌អត់មានធ្វើទេ ឋានព្រំក៏អត់មានធ្វើដែរឋានប្រែតក៏អត់ធ្វើដែរនរកក៏អត់ធ្វើដែរប្រទេសដែលអត់មានពុទ្ធសាសនាក៏អត់ធ្វើដែរប្រទេសមានពុទ្ធសាសនាមែនប៉ុន្តែបើអត់មានភិក្ខុសង្ឃទេក៏អត់ធ្វើកើតដែរបើអញ្ចឹងអ្នកធ្វើកថាអ្នកឯងវាមិនងាយឲ្យកើតឡើងបានទេមិនចេះតែតាមនឹកឃើញអញ្ចឹងយូរយូរបានមានម្ដងដែលយើងគិតឃើញថាមួយឆ្នាំមានម្ដង បើអញ្ចឹងបានជាសភាវៈនឹងលោកហៅថាក្រខ្ញុំកណានលឺគេថាអញ្ចឹងក្មេងក្មេងគេមិនឲ្យទូលត្រៃទេក្មេងក្មេងគេមិនឲ្យធ្វើកថាទេមានញោមមួយចំនួនគាត់នៅសហរដ្ឋអាមេរិកគាត់ប្រើកូននៅឯស្រុកខ្មែរយកបច្ច័យទៅចូលបុណ្យនៃកលាញអាត្មាចូលបុណ្យកថាទេ អាកូននឹងវាចង់ចូលខ្លួនឯងដែរប៉ុន្តែមិនហ៊ានធ្វើអីអុញអីអុញយកទៅលុយម៉ែមកចូលយូរយូរសុំសួរមួយនេះគាត់ខ្ញុំកណាចង់ចូលប៉ុនជាមួយគេដែរប៉ុន្តែលើគេថាក្មេងនឹងធ្វើកថាឆាប់ស្លាប់តើខ្ញុំកណាអាចចូលដែរឬក៏យ៉ាងណាទេនេះហើយសួរនោះអញ្ចឹងណាគេថាក្មេងក្មេងធ្វើកថាឆាប់ស្លាប់អាយុខ្លីអ្នកខ្លះថាមិនបានឆាប់ស្លាប់មកពីកថានឹងប៉ុនច្រើនពេកគ្មានណាថែប៉ុនយើងឲ្យទេបញ្ញាទៅទទួល ហើយខ្លះទៀតគេថាមិនទាន់មានប្រឡងគេមិនឲ្យធ្វើកឋិនទេហើយអាត្មាធ្វើជាប់ជាប់គ្នារាល់ឆ្នាំឆ្នាំនេះអាត្មាធ្វើ5វត្តប្រាប់ទៅដល់គេថាអញ្ចឹងគិតមើលខ្លួនឯងទៅទេអត់ទាន់មានប្រឡងដែរអាត្មាហ្នឹងអាត្មាហ្នឹងអត់ដែលមានប្រឡងទេព្រះអង្គខាងនោះក៏លើធ្លាប់មានប្រឡងអាត្មាមិនដឹងទេបើអញ្ចឹងឆ្ងល់ចង់សួរបដិជាគុណបន្តិចថាអាយុចាប់ពីប្រមាណទៅដែលអាចធ្វើកឋិនបានសូមរតនាឆ្លើយ ដឹងច្រើនណាស់បកែផ្នែកខាងសួរនឹងបើឲ្យសួរមិនចេះខ្វះសំណួរទេឲ្យតែអង្គុយស្ដាប់ក្មេងៗឯណា បានជួបប្រទេសរឿងរ៉ាវឯណាលើកយកបញ្ហាទាំងនោះយកមកសួរនៅក្នុងកម្មវិធីបត់នេះទៀតអាយុប្រមាណទើបគេឲ្យធ្វើកថាបានអាយុប្រមាណក៏ដោយ ឲ្យតននុទូលត្រៃកើតគឺអាចធ្វើកឋិនបានហើយសូមនិមន្តជ្រាបអូអាយុប្រមាណក៏ដោយឲ្យទៅទូលត្រៃកើតអាចធ្វើកឋិនបានហើយចុះបើគាត់ទូលនឹងកើតគាត់កើតបងក្បាលគាត់កើតកងក្បាលឬក៏តបៅក្បាលទូលត្រៃមិនកើតអានឹងយ៉ាងម៉េចដែរធ្វើកឋិនបានអីអត់សូមអរិទ្ធនីឆ្លើយ បើទល់មិនកើតទេក៏ដៀទៅបានតាចុះបើគាត់ឈឺចេតេះក៏ដៀមិនកើតអានឹងមិនដែរគាត់អោបទៅចុះបើគាត់ឈឺដៃអោបមិនកើតក៏មិនដែរលីទៅចុះបើគាត់លីមិនរួចក៏មិនដែរដាក់អាកោយន់អូសក៏ដោយចុះបើអាកោយន់អូសឡើងឃើញពលាវាមិនបានធ្វើមិនទៅដាក់អាតេះរុញដាក់អាតេះរុញ តែចុះមើលដាក់អតេឲ្យដៃគាត់រុញកើតមិនទៀតអាហ្នឹងឲ្យគេរុញចំនួនទៅបានដូចតែគ្នាតាកណាអញ្ចឹងអាយុប្រមាណក៏ដោយឲ្យតែមានចេតនាចង់ធ្វើធ្វើបានដែរទោះបីទូលត្រៃមិនកើតលោកថាយូយូមិនកើតកដៀបកដៀបមិនកើតអោបហើយលោញោមញោមគាត់មិនចេះអោបហ្នឹង មានអង្គខ្លះចេះអោព្រោះមិននឹងឮថាអបានធ្វើអនុថែអមានអង្គខ្លះលោកឆ្លើយថាលោកអតសោពេកអតសោមានន័យថាអោកសោអញ្ចឹងឯនឹងចេះអោហើយអញ្ចឹងយើងទូលបង្កើតយួរកដៀតទៅឬក៏អោឬក៏បីត្រកូលលីសែងដាក់អគោយន្តដាក់អទេរុញអូសបែបយ៉ាងឥឡូវអាយុប្រមាណក៏អាចធ្វើបានដែរឲ្យទទួលត្រៃកើត ប៉ុន្តែពាក្យនេះយើងគិតឲ្យមែនទែនទៅថាដល់ទៅសួរដេញដល់មែនទែនមិនបាច់ចាំទូលទេមិនបាច់ចាំទូលទេយួរក៏បានកដៀបក៏បានហើយអញ្ចឹងมันមានកំណត់มันមានអាយុទេប៉ុន្តែចុះគេថាក្មេងនោះធ្វើកថាឆាប់ស្លាប់ហើយមិនទាន់មានប្រឡងហ្នឹងក៏គេមិនឲ្យធ្វើកថាដែរខ្លះអាយុខ្លីអានឹងពាក្យហ្នឹងវាត្រូវអញ្ចឹងមែនឬក៏អត់សូមរតនាម្ដងទៀតរួចដឹកពាក្យហ្នឹងមកពីណា នឹងគេថាសង្ស័យតែថាខ្លួនឯងមិនដឹងចេះថាលឺគេតែមិននឹងថាខ្លួនឯងមិនបើថ្ងៃមុនលឺអូអញ្ចឹងមិនថាខ្លួនឯងថាមែនពីមុនមកធ្លាប់លឺពាក្យនេះគឺជាពាក្យដែលគេថា មិនមែនជាពាក្យដែលពពុតប្រងប្រកាសសម្ដែងបញ្ជាក់ប្រាប់មកអញ្ចឹងទេញាតញោមពុទ្ធបរិស័ទសាទុសពបរោះទាំងអស់ ពាក្យដែលលើកឡើងបើយើងជឿទៅតាមពាក្យដែលគេថាប្រះចាអំពីពពុទ្ធដែលការព្រះសម្មាសម្ពុទ្ធមានច្រើនណាស់អ្នកខ្លះលើកឡើងមកពាក្យយ៉ាងចេះអ្នកខ្លះលើកឡើងមកពាក្យយ៉ាងចោះតែក្នុងព្រះពុទ្ធសាសនាព្រះអង្គអត់មានបានលើកឡើងថា មនុស្សក្មេងក្មេងហ្នឹងឲ្យតែធ្វើបុណ្យកឋិនហ្នឹងគឺរហ័សរហ័សស្លាប់មិនមែនទេ បើសិនជាអ្នកធ្វើបន់កឋិនពីក្មេងក្មេងនឹងរហ័សស្លាប់ញាតញោមយាយវិសាខាគាត់ស្លាប់តាំងពីក្មេងបាត់ហើយមិននៅដល់120ទេមើលយាយវិសាខាគាត់ធ្វើកឋិននឹងតាំងពីក្មេងរហូតដល់គាត់គាត់ចាស់បានស្លាប់រួចយើងអ្នកធ្វើបន់កឋិននឹងក៏ដូចគ្នាអញ្ចឹងដែរមិនមែនថាធ្វើហើយធ្វើពីក្មេងនឹងវារហ័សស្លាប់អ៊ីអូនដាក់ រស់ស៊ីវាមិនឡើងរស់ស៊ីវាមិនមានរស់ស៊ីមិនបានអាហ្នឹងបើយើងជឿតាមពាក្យអ្នកដតីអញ្ចឹងយ៉ាប់តែម្ដងហើយអ្នកដែលមិនបានដឹងធម៌មិនបានដឹងអាឮតែពាក្យហ្នឹងមកបានធ្វើបន់កឋិនរួចហើយដេកភ័យដេកព្រួយជួនកាលអ្នកខ្លះកើតទុកមិនសុខចិត្តធ្វើមុខឲ្យទៅមើក្នុងកម្មវិធីបន់ហ្នឹងអ្នកខ្លះគេចូលទៅដល់គេខ្សឹបប្រាប់តែនេះអ្នកឯងអាយុក្មេងអញ្ចឹងអ្នកឯងធ្វើកឋិនអត់ដឹងរហ័សស្លាប់ទេ ហើយនៅលឺសូរតែអញ្ចឹងដាក់ត្រែងអង្គុយប៉ុកខ្ញុំសួយបដោយនេះបើបើបើតាមនៅគាត់ថាអញ្ចឹងតែធ្វើកាតិនរហ័សរហ័សស្លាប់នេះទូលត្រៃនោះរហ័សស្លាប់ហើយធ្វើទាំងក្មេងទាំងក្មេងរហ័សស្លាប់ចាប់បដោយកពុកបំបាយអញ្ចឹងយើងកុំឲ្យជឿតាមពាក្យគេសំខាន់ បន់នាំឲ្យយើងបានសុខបន់នាំឲ្យយើងបានចម្រើនមិនដែលបន់ឯណាធ្វើឲ្យមនុស្សយើងអាយុខ្លីរហ័សស្លាប់ទេ មានតែអ្នកអត់ធ្វើបន់ទេដែលអាយុខ្លីហើយរហ័សស្លាប់នោះព្រះមហាថែ សូមនិមន្តជ្រាបសាធុសាធុអបគុណណាស់កំពៀងពរឲ្យទេវតាទោសបរមីវត្ថុស័ក្តិសិទ្ធមានឫទ្ធិក្នុងលោកថែអាសាការពារប្រគុណម្ចាស់ឲ្យបួសរហូតកុំឲ្យសឹកឯសោះបួសរាល់រាល់ជាតិ ដាច់ពូជឯដាច់ទៅឆាប់លពៀនសាធុទៅអរគុណណាស់ចឹងចម្លើយឆ្លើយមកនឹងបើយើងគិតឲ្យមែនតែនទៅថាបើសិនជាអ្នកធ្វើកថាអាយុខ្លីអ្នកទូលត្រៃពីក្មេងអាយុខ្លីហើយចុះក្មេងកើតមកទាំងបាន4ខែស្លាប់អានោះទូលត្រៃដែរចុះអ្នកខ្លះទាំងកើតបានមួយឆ្នាំស្លាប់នោះអានោះធ្វើកថាដែរហើយអ្នកខ្លះស្លាប់តាំងពីនៅក្នុងផ្ទៃនោះអានោះធ្វើកថាដែរ បើអញ្ចឹងគិតមើលឲ្យមែនតែនទៅវាមិនមែនទេអ្នកដែលស្លាប់រាប់មើលទៅវាមាន4យ៉ាងអាយុខយៈមរណៈស្លាប់ដោយអស់អាយុកម្មខយៈមរណៈស្លាប់ដោយសារអស់បុណ្យហើយឧបយៈខយៈមរណៈស្លាប់ដោយសារអស់ទាំងអាយុអស់ទាំងបុណ្យឧបឆេតកកម្មមុនីស្លាប់ដោយសារមានកម្មពីឯណាមួយចូលប្រកាត់ផ្ដាច់ដល់តែរាប់អញ្ចឹងទៅវាអត់ឃើញមានថាស្លាប់ដោយសារធ្វើកថាសោះ ឬក៏ថាស្លាប់ដោយសារទូលត្រៃក៏អត់ដែរផ្ទុយទៅវិញស្លាប់ដោយសារអស់បុណ្យឯអ្នកដែលធ្វើបុណ្យធ្វើកឋិនអានឹងគឺជាការសពបុណ្យបញ្ចូលបន្ថែមសពអាយុបន្ថែមកុំឲ្យឆាប់ស្លាប់ក្មេងក៏ធ្វើបានចាស់ក៏ធ្វើបានតែគ្រាន់តែចាស់ចាស់ហ្នឹងគេចង់រំលឹកយើងហ្នឹងឲ្យគិតគូកូនចៅក្មេងពេកអាឡៃដណ្ដើរហែកឋិនចុះឡើងឆ្លោះគ្នាក៏មានដែរឧបមាថា កំពុងទៅកឋិនគេនឹងបាត់ដំបងសបាយកាលពីប្រហែលឆ្នាំមុនសិតតែមានឡានឈ្នួលណាឡានឈ្នួលទៅជាមួយឡានកឋិនទៀតឲ្យតាហែទៅឆ្ងាយអូទៅហើយឡានដាក់ប្រសងសពនឹងមកឡានជាមួយត្រៃសពប្រហែលឡានម្ចាស់កឋិនមានអាឡានឈ្នួលតាមក្រួយរត់ទៅផ្លូវនឹងដែរថ្ងៃនេះដល់អញ្ចឹងទៅគេទៅលេងបនផងលេងផងសបាយមកវិញគេជូនបនប្តីមកអើយសូមជូនបនផងសាធុព្រះអង្គ ស្អែកទៅទៀតមកវិញទៀតបងអើយសូមជូនប៉ុនផងសាធុស្អែកទៅទៀតកាន់តែញឹកណាព្រោះអានៅកឋិនមកវិញសូមជូនប៉ុនមកអាលើក្រោយនឹងជ្រូកកំពុងស្រែកអាញាចពេញផ្ទះគោនោះអាឡៃមិនតាន់ចងមិនតាន់អីកូននឹងយំឲ្យដហឹងទៀតបាយមិនតាន់ដាំទៀតពេលនេះមកដល់បងអើយសូមជូនប៉ុនផងយកតែឯងណារូបស្អីអញ្ញាអញ្ញាកូនយំអីបាញ់បិណ្ឌដល់ទៅនេះប្របាស់ជុំមកលេងចាំបានណាយកយកតែឯងណា មិនសบายខ្លាំងឯកថានឹងសบายខ្លាំងតែយើងឆ្លោះគ្នាដោយសាររឿងធ្វើបន់ដោយសារក្មេងក្មេងនឹងដែរចឹងបានចាស់ចាស់ហ្នឹងគាត់ឃើញក្មេងនឹងស្រស់គ្នាខ្លាំងទៅគាត់ចេះតែទប់ស្កាត់ខ្លះទៅចាស់ចាស់គាត់មានគាត់មានបញ្ញាឆ្លាតច្រើនណាស់ណាញោមឡើងដើមខាត់ក្មេងវាឡើងដើមខាត់បានអាខាត់ទុំចាស់ចាស់អង្គុយក្រុមថាវើយខាត់ទុំគេមកវាយលើដើមឯអាណាវាយងាប់ដើមខាត់ ចឹងអាចៅនោះវាមិនហ៊ានវាយខ្លាចងាប់ដៅខត់ស្ទាចុះមកក្រោមអត់ទៅវាយបែកលើនោះមិនអត់អ្នកថោនអញ្ចឹងមិនមិនទៅចាំយកមកក្រោមចឹងមកចាក់ខ្លាចទៅគាត់ថានៅអើយអំពៅអាណាស៊ីចុងអំពៅចេះហែលទឹកក្មេងក្មេងលឺតែចុងអំពៅចេះហែលទឹកទុកចុងឲ្យខ្ញុំទុកចុងឲ្យខ្ញុំកាត់យកចុងអស់ទុកគល់ឲ្យតាអគល់បែងជាងចាញ់តាបាទ វត្តមានលេងលបែងលបាំងច្រើនមានពិធីបន់បញ្ចុះសីមាបន់ឆ្លងបន់ធំមានតាំងពីលខោនបាសាក់មានយីកេលបាំឆាយយ៉ាំឡាំយីកេឬក៏តាំងពីភ្លេងកន្ទ្រឹមយកមិញទៅបន់កឋិនគេនៅខាងដូននៅប្រទេសមានជ័យគេដាក់ធំបាសមកខាងភ្លេងកន្ទ្រឹមមកខាងមនុស្សមកខាងកន្ទ្រឹមចង់អស់បាសនៅតែក្មេងពី3នាក់4 10នាក់វាទៅជាអញ្ចឹងដល់តែក្មេងៗវាចូលចិត្តទៅច្រើនវាអត់មានអ្នកចាំផ្ទះ ហើយបើអញ្ចឹងបង្កើតពាក្យអាម៉េចឲ្យបើថាឲ្យត្រង់ត្រង់ដែរនេះចាំផ្ទះនោះចាំផ្ទះហើយចុះឲ្យខ្ញុំចាំផ្ទះតោះនោះមិនអោទៅវានាំតែចំណែនគ្នាចាស់ចាស់ខ្លះគាត់បង្កើតថាអឺអាណាត្រូវឆ្នាំហ្នឹងគេមកទៅមានបនភូមិអញ្ចឹងឈប់តែទៅអត់កើតទេគ្រោះថ្នាក់អញ្ចឹងទៅវាអស់ចិត្តថាអញមិនបានទៅនៅចាំផ្ទះក៏បានដែរព្រោះអញគិតពីគ្រោះថ្នាក់ព្រោះអញជន់ឆ្នាំមិញបើមិនមានល្បិចខ្លះវាអត់មានអ្នកណានៅចាំគោចាំកបីទ្រព្យសម្បត្តិណ៎ អាត្មានៅពីក្មេងទៅបញ្ចុះសីមាចាស់ចាស់ថានេះមួយគេមកដើរក្បែរដៅសីមានេះក្មេងទៅដើរទៅធ្លាក់ទៅគេកាត់ថ្មសកត់លោកគេអត់លើកចេញទេព្រោះគេឲ្យយាមពហិរគេលឺតែអញ្ចឹងគ្មានហ៊ានទៅចិត្តទេខ្លាចណាញោមខ្លាចគេធ្លាក់គេគេចាប់យើងដាក់ដៅគេកាត់ដុំថ្មពីលើតាមពិតទៅគេកំឲ្យយើងទៅវាមានគ្រោះថ្នាក់ផងកំឲ្យយើងទៅឃើញលុយកាក់គេដាក់ច្រើនគេលុយយើងយកអីចឹងទៅផងចាស់ចាស់គាត់ឆ្លាតដែរហ្នឹងហើយអាកន្លែងការដ្ឋានធ្វើហ្នឹងវាគ្រោះថ្នាក់ មានខុចដែកខុចឈើខុចស៊ីម៉ងមានជូនឈើចង្អេងចង្អាងក្មេងក្មេងវាទៅបលែងគ្នាពេញនឹងអាញាញ៉ៃពិបាកធ្វើការទៅវាត្រូវគ្រោះថ្នាក់ខ្លាំងណាស់ដែរវើយកលែងធ្វើស្ពានកលែងធ្វើសំណង់ឯតែមកគេចាប់ដាក់បុកគ្រឹះជាមួយជើងកសោអាយាមស្ពាននៅគេក្មេងក្មេងចឹងក្មេងក្មេងលឺតែគេធ្វើស្ពានស្បត់បិទទៅក្បែរទាំងគេទាំងអាត្មាខ្លាចគេចាប់ដាក់គ្រឹះស្ពានចឹងណា ចឹងជួនកាលទៅទៀតទៅល្បិចចាស់ចាស់ហ្នឹងគាត់ចង់ឲ្យក្មេងនឹងឯងកុំឲ្យជ្រះថ្លាខ្លាំងពេកឲ្យវាគិតពីព្រោះប្រពន្ធក៏លោកឲ្យគិតដែរលោកឲ្យបែងចែកជាមួយភាគ4ទ្រព្យសម្បត្តិដែលរកបានមកនាងទាមិអនាងមញ្ចាមិបហុទេឆពេមិសាសនេនិកន្ថេមិសងបំណុលចាស់មួយបនបំណុលថ្មីមួយកប់ទុកក្នុងជ្រោះជ្រៅមួយហើយនឹងកប់ទុកក្នុង បធរណីឬក៏ជាកំណត់ពូជបនមួយអសងកំណល់ចាស់បែងមួយផ្នែកចិញ្ចឹមម៉ែចិញ្ចឹមឪចាស់ទុំអបលកំណល់ថ្មីជូនដល់កូនឲ្យរៀនសូត្រឧបត្ថម្ភាអបោះចុះក្នុងជ្រោះជ្រែងចិញ្ចឹមខ្លួនឯងឯអាកប់ទុកជាកំណត់ព្រេងនឹងឯងគឺការធ្វើបនអញ្ចឹងប្រពន្ធឲ្យយើងចែកជាមួយភាគ4ដែរតាមិនមែនឲ្យយើងគិតសុទ្ធទេអញ្ចឹងបានវាមានពាក្យមួយថាមិនទាន់មានត្រឡង អាពាក្យថាមិនទាន់មានប្រឡងមានន័យថាមិនទាន់ការកូនបើមិនទាន់ការកូនយើងនៅមានគេទុកចែកឲ្យកូនខ្លះហើយតែចែកឲ្យកូនអស់ហើយធ្វើមិនក៏ធ្វើទៅអញ្ចឹងមិនអីទេក្មេងក៏ដោយចាស់ក៏ដោយឲ្យតែមានសទ្ធាជ្រះថ្លាធ្វើកឋិនបានដូចគ្នាវាមិនមែនស្លាប់ដោយសារធ្វើកឋិនអាយុខ្លីគេថាទេនឹងមិនមែនព្រះថាទេពាក់ព័ន្ធតែរឿងទូងត្រៃ ខ្ញុំកណានឹងទៅកថាទីចិត្តទីឆ្ងាយក្នុងស្រុកខ្មែរឃើញឲ្យតែទូងត្រៃឃើញតែស្រីស្រីទូងត្រៃហើយចុះអាម៉េចបានជាមិនដែលឃើញប្រុសប្រុសទូងត្រៃហើយជាប្រុសប្រុសទូងត្រៃវិញធ្វើមិនកើតអីក៏យ៉ាងម៉េចអនុថែសូមរតនាឆ្លើយសំណួររបស់មហាថែចេញមកដោយត្រង់ចាប់ប្រុសប្រុសមិនបានមិនទូលត្រៃឥឡូវញោមដឹងល្អអត់សិតប្រាប់អាត្មាបន្តិចមក អាត្មាចង់ដឹងមិនបានជាញោមប្រុសប្រុសមិនក៏មិនទូលត្រៃពេលដែលហែកឋិនអត់ដែលឃើញឃើញតែញោមស្រីស្រី ប្រុសប្រុសមិនដឹងតែមូលហេតុអ្វី បានជាមិនឃើញទូលត្រៃមូលហេតុមកអំពីយាយណោះញោមក៏បោះប្រយងមកថាមូលហេតុមកអំពី ប្រុសប្រុសរវល់តលោតថៃយ៉ាំ បានជាមានតែស្រីស្រីទូលត្រៃសូមនិមន្តជ្រាប ចឹងឆៃយ៉ាំគេជួលយកមនុស្សហ្នឹងគេជួលយកមកឡូតមែនទេឆៃយ៉ាំសម្រាប់គេវាយណាគេយកមកឆៃយ៉ាំមកឡូតធ្វើអីគេមុនអង្គណានោះថាគេយកឆៃយ៉ាំមកឡោឆៃយ៉ាំគេយកមកឡោតាមពិតឆៃយ៉ាំមិនមែនឡោទេឡោអ្នកផ្សេងអ្នកឆៃយ៉ាំឆៃយ៉ាំគេអ្នកវាយអានោះសម្រាប់វាយអាឡោហ្នឹងគេពាក់ទីងងពាក់ម៉ងខ្សែអានោះបាត់គេអ្នកឡោឆៃយ៉ាំគេជួលយកមកវាយ ឥឡូវថាបើសិនជាប្រុសប្រុសនឹងលោតឆៃយ៉ាំរាល់ឆៃយ៉ាំខ្ញុំកណាំមិនឆ្ងល់ទេប៉ុន្តែប្រុសខ្លះអត់មានទៅលោតអត់មានទៅលោតទេគាត់កាន់បាតបាតនឹងស្រាងជាថៃនេះថៃធ្ងន់ជាងហើយព្រោះបាតនឹងទៅទេហើយប្រុសនឹងគាត់កាន់បាតមួយជួនកាលជឿច្រត់មួយតែប៉ុណ្ណឹងទេហើយជួនកាលគាត់កាន់ខ្លោះប៉ុន្តែជាទូទៅច្រើនតែអ្នកផ្សេងកាន់ខ្លោះឲ្យទុកឲ្យម្ចាស់កថានឹងប្រុសស្ពាយបាតទៅទេនឹងស្រាងក៏ភ្លើកហើយទុកឲ្យយាយចាស់ឲ្យទូនត្រៃ អានឹងគាត់អត់ឡងផងនឹងមិនដែរសូមរឹកគ្នានោះបញ្ហាវិញតាក់មែនទេណាញោមបើតាមខ្ញុំកណាគិតពិចារណាមើលទៅមូលហេតុមកអំពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងតាំងពីបរមបុរាណមកពាក្យថាទូលគឺច្រើនតែមានតែមនុស្សស្រីទេដែលទូលផ្នែកខាងប្រុសប្រុស គឺមានតែលី មានតែសែងមានតែប៉ុនរឿងទូលដូចមិនងាយមានទេនេះជា ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ម្ល៉េះហើយបានជា ពេលធ្វើបន់កឋិនទានម្ដងម្ដងនឹងច្រើនតែមានញោមស្រីស្រីនឹងឯងជាអ្នកទូលនៅត្រៃព្រោះពាក្យថាទូលនឹង គឺទំនៀមទម្លាប់របស់ខ្មែរយើងច្រើន តែមនុស្សស្រីហើយផ្នែកខាង ស្ពាយខាងរែកខាងពុនច្រើនតែប្រុសប្រុសអញ្ចឹងបានជាក្នុងកម្មវិធីបនកតនទានហ្នឹងឯងបានឲ្យមានញោមប្រុសប្រុសហ្នឹងជាអ្នកស្ពាយនៅបាតសមត្ថភាពឆ្លើយបានប៉ុណ្ណឹងឯងមិនដឹងថាត្រូវឬក៏មិនត្រូវទទួលយកបានឬក៏អត់ទេឥឡូវចាំស្ដាប់មើលមើលការវិនិច្ឆ័យរបស់គណៈមេប្រយោគក្នុងពេលល្ងាចហ្នឹងឯង ខ្ញុំកណាឆ្លើយមកថាមូលហេតុពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងមនុស្សប្រុសគេមិនមិនដែលទូលទេ ការទូលច្រើនតែមនុស្សស្រីបកស្រាយរំគាយប្រប៉ុណ្ណឹងសូមនិមន្តជ្រាបសាធុសាធុសាធុជ្រាបហើយបន្ទុកពីលៀនកលាស់ចម្លើយឆ្លើយមកត្រូវហើយបញ្ហាសំខាន់ទី1ទំនៀមទម្លាប់ ទំនៀមទម្លាប់ខ្មែរយើងគឺស្រីទំនៀមទូលប្រុសនោះខ្លាំងខាងលីរែកហើយបើថាទូលលើស្រីអាត្មាកោតដែរកោតដាក់ដាក់ថាសអត់មានវេលហើយដាក់ថាសស្មើពីលើក្បាលហើយប្រឡែងដៃអាត្មាកោតមែនទេបើដើរធម្មតាមិនទេដើរលើដបូលអាទិសភ្លើងទៀតណាវាសាហាវម្លឹងហើយរាល់ថ្ងៃនឹងឃើញគេដើរលក់នឹងស្រីស្រីទូលថាសនឹងអាត្មាអើយមើលមើលអាត្មាវិញលើហើយ ទៅមុនផ្កាប់ព្រឹបឥឡូវហើយជួនកាលថាដាក់ចំកដាលទៅมันឆ្ងល់អាអត់ចំកដាលប្រឆាត់มันតិចនៅវាมันធ្លាក់អាដៃយួរសពីងសពងហើយក្បាលទូលលើដើរទៅជាប់ចឹងជំនាញនៅលើមនុស្សស្រីអាហ្នឹងយើងថាចាត់ទុកថាជារឿងជំនាញក៏ថាបានហើយម្យ៉ាងទៀតត្រៃហ្នឹងជារបស់ដែលយើងត្រូវលើកតម្កើងលើកតម្កើងយើងតែងទៅគោរពថាអោនសិរសាអោនសិរសាគឺក្បាល ហើយយើងសូត្រធម៌មានពាក្យថាលើកកប្រណំគឺកហ្នឹងមានន័យថាលើកដៃប្រណំហើយត្បូងដោយសេរសាគឺត្បូងជីវិតតម្កល់លើត្បូងអាពាក្យថាតម្កល់លើត្បូងហ្នឹងគឺតម្កល់លើក្បាលអាត្បូងត្បូងហ្នឹងក្បាលព្រោះដេកដាក់ក្បាលទៅត្បូងទិញឯនោះវាជើងបានគេហៅជើងបណ្ដោយទៅអញ្ចឹងអាត្បូងត្បូងហ្នឹងវាក្បាលអញ្ចឹងតម្កល់លើត្បូងដាក់តម្កល់លើក្បាលដល់តម្កល់លើក្បាលដាក់ជាមួយប្រុសប្រុសទៅក៏ប្រុសណាមហ្នឹងឯងប្រុសអាត្មាដាក់មិនបាន10នាទីទេមើលទៅ អញ្ចឹងมันជំនាញទូលបានដល់ស្រីស្រីហើយយើងលើកគោរពទាំងកំទាំងកាងត្រៃស្បងស្បែកត្រៃជាពោជាតុងអរហតផងជាអង្គភូមិនៃកថាទានផងបានជាគេទូលនៅចឹងចុះហើយមួយទៀតពេលគេពេលគេធ្វើកថាច្រើនតែមានគេហាយចុះបើកុំហាយវាថៃណាចង្ហាន់ឬក៏ទៀនផ្សេងផ្សេងរៀបលើសាលារួចស្រេចដោយខែចូលឆ្នាំខែដាក់បិណ្ឌវាយអាគាំងមើលនិមន្តលោកទៅឆាន់ហ្មង ប្រគេនឆាន់មកអញ្ចឹងបើយកត្រែងទៅដាក់ក្នុងពហិររួចស្រេចទៅវាយអាគាំងមើងនិមន្តលោកទៅតែមកទៅចាំបាច់ទៅហែទៅអីចុះយ៉ាងម៉េចបានជាកថាហ្នឹងគេនិយមទាំងហែអញ្ចឹងបើមិនហែវាយ៉ាងម៉េចដែរសូមរតនាឆ្លើយមូលហេតុមកអំពីកថាហ្នឹងបានជាគេចាំបាច់ហែមកពីកថាហ្នឹងមានឆាយ៉ាំ បានជាគេចាំបាច់ហែរួចដល់ពេលប្រគេនចង្ហាន់ប្រសង់រោគៀងមើងឡើងទៅហ្នឹងឯងអត់មានចាំបាច់ហែមកពីពេលហ្នឹងអត់មានឆៃយ៉ាំ សូមនិមន្តជ្រាបខ្ញុំកណាធ្លាប់ទៅចូលរួមកថាគេអត់មានឆៃយ៉ាំនេះគេហែដែរអានឹងមកពីអីសូមនិមន្តបកែមែនជន់យកជន់យកមែនបញ្ហាសួរមួយសំណួរមួយសំណួរមកដល់កមូលហេតុអ្វីញាតិញោម ពុទ្ធបរិស័ទព្រះមហាថែកឋិននេះដែលគេហែពីព្រោះជាទានដែលអស្ចារ្យនៅក្នុងព្រះពុទ្ធសាសនា បើសិនតែត្រឹមតែប្រកេនប្រកេនធម្មតាទៅដូចជាមិនអស្ចារ្យទេតែកឋិននេះជាទានដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនា ព្រោះកើតឡើងដោយព្រះពុទ្ធដែលការដែលព្រះអង្គទ្រង់ប្រពុតព្រះពុទ្ធធានុញ្ញាត ឲ្យពុទ្ធបរិស័ទយើងមានពិខុសង្ឃទទួលក្រាលគ្រងនិងអនុមោទនីបានញាតញោមធ្វើអញ្ចឹងមកយ៉ាងវិញទៀតនោះរបស់ហ្នឹងត្រៃជីវរដែលញាតញោមបានរៀបចំចាត់ចែងជាកថាហ្នឹងជារបស់ដ៏ប្រសើរដោយបាយមិញហ្នឹងលើកថាជាទងជ័យរបស់ព្រះអរហន្តជាទងជ័យរបស់ព្រះអរហន្តបើយកទៅស្ងៀមស្ងៀមស្ងាត់ស្ងាត់មិនបានហើយមិនបានហមអាហ្នឹងដូចជាវាមិនអស្ចារ្យ ដល់ទៅពេលយកទៅហែហមប្រកេនប្រសង់ទៅមើលតែនឹងហាក់បីដូចជាញាតញោមនឹងកំពុងតែហែទង់ជ័យរបស់អរព្រះអរហន្តលើកតម្កងតម្កើងទង់ជ័យរបស់ព្រះអរហន្តនឹងចំណុចមួយហើយចំណុចមួយទៀតដែលចាំបាច់ហែដោយសារតែកថានាទាននេះញាតញោមជាពុទ្ធបរិស័ទ មនុស្សម្នាជាទូទៅនៅក្នុងស្រុកខ្មែរយើងក៏ដោយ នៅប្រទេសដទៃដទៃក៏ដោយឲ្យតែពុទ្ធសាសនាពេលដែលធ្វើកថានេះហើយតែងតែមានមនុស្សនឹងចូលរួមជាច្រើន អ្នកស្រុកអ្នកភូមិផងរបងជាមួយនឹងក៏អ្នកចូលរួមនោះច្រើនអ្នកខ្លាំងមិនបានចូលរួមពេលជាលុយជាកាក់មាសប្រាក់សម្រាប់ក្នុងកថានាទាននឹងទេ តែពេលដែលដល់ពេលហើយហ្នឹងឯងបានចូលរួមអមដំណើរស្រែកអនុមោទនីចំណែកបន់ជាមួយនឹងគេដែរបានបន់នឹងគេដែរដោយសារបានហែនៅស្បង់ស្បៃត្រៃជីវរហ្នឹងឯងទៅវេប្រកេនចំពោះព្រះសង្ឃអញ្ចឹងដើម្បីអនុគ្រោះដល់មនុស្សទូទៅ ដែលមិនបានចូលជាលុយជាកាក់ទេក៏បានចូលរួមហើយហមអមដំណើរនិងអនុមោទនីបុណ្យអញ្ចឹងហើយបានជាគេចាំបាច់ត្រូវតាហែនោះបកស្រាយរំគេសេចក្តីប្រប៉ុណ្ណឹងមិនដឹងថាពេញចិត្តឬពេញប្រតិយ៉ាងណាទេចាំមើលបន្តិចទៀតមើលតើឲ្យបន្ទុកប្រមាណទៀតមិនបាន2លានកន្លះហើយចាំមើលបន្តិចទៀតបានប្រមាណសូមនិមន្តជ្រាបបាន2លានកន្លះទៀត មិនត្រឹមតែពេញចិត្តទេវាឡើងចង់ដល់ពេញប៉ែតល្អណាស់អញ្ចឹងបុណ្យតខិនបានជាគេទាំងហែវាឲ្យវាអោឡារឹកក្រឹកក្រែងព្រោះយើងលើកតម្កើងអង្គកថិនគឺត្រៃជាពនធំព្រោះយើងចែកបុណ្យដល់គេដើរមួយជំហានមួយជំហានទៅជាការគោរពឈានជើងទៅរកសេចក្តីសុខហើយអ្នកដែលគេចូលរួមហែជាមួយយើងក៏បានបុណ្យ ហើយអ្នកដែលនៅតាមផ្លូវខ្លះក៏ជ្រះថ្លាសំបីបានចូលបច្ច័យក៏បានបុណ្យគ្រាន់តែមិនបានចូលបច្ច័យឬគេត្រេកអនុមោទនាទៅក៏លើកដៃសាធុអីគេអញ្ចឹងដែរហើយមែនតែនទៅនៅខែមនុស្សច្រើនមែនតែនឆ្ងាយទៅអ្នកមុខហើយអ្នកក្រោយស្ដាប់គ្នាឡើងលឺលឺទៅអនុមោទនាលោកអើយចេះតែពិសាធុអត់ហុយដីផងហុយអីផងមានឡានក៏មិនជិះមានម៉ូតូក៏មិនជិះចេះដើរតាមគ្នាទៅ ហើយដូចយូរយូរទៅស្ដាប់អនុមោទនាបានលើកទៅលោកអើយសាធុលោកអនុមោទនាលោកអើយសាធុប្រយ័ត្នចំពុកដុំថ្មលោកអើយសាធុអាចារ្យនៅមុខគាត់ថាមានកុហកប្រយ័ត្នប្រយែងមានកុហកក៏លោកអើយសាធុអត់ទាំងអស់ណាជើងកើតជាសាធុណាហើយត្រេកអរសបាយរីករាយវាសុំនឹងមានភ្លេងមានលបែងមានលបាំវាយមុខម៉ាំងទៅហឹងអើកងផងស្ដាប់ទឹកស្ដាប់តំបន់បានចាំទៅសាធុយកប៉ុនទាំងគេទាំងយើងអីចា ព្រះគុណជាម្ចាស់ឆាយយ៉ាងរិទ្ធក្តីអង្ត្រៃក្តីអ្នកហែកថឹងទាំងអស់គ្នានឹងក្តីតើគេហែពីណាទៅណាសូមនិមន្តឆ្លើយហែពីផ្ទះទៅវត្តសូមនិមន្តជ្រាបហែពីផ្ទះទៅវត្តហែតាមណាហែតាមផ្លូវសូមនិមន្តជ្រាបមិនមែនទេហែតាមស្គរឆយ៉ាំ ព្រោះតែពេលហែគេឲ្យឆាយ៉ាងនាំមុខអញ្ចឹងឆាយ៉ាងទៅតាមណាវាសិតតែមានផ្លូវហើយបើហែតាមផ្លូវចុះផ្លូវមកកណោមិនចង្អានគ្នានោះក៏ផ្លូវនេះក៏ផ្លូវនោះក៏ផ្លូវពេលទៅវត្តស្រោក្រាមលោកទៅនោះទៅវត្តបាយក្រាមអីទៅធ្វើមិនទៅបើអញ្ចឹងវាសិតតែផ្លូវដែរបើតែគេមិនទៅទេផ្លូវផ្លូវទៅគេទៅតាមស្គាល់ឆាយ៉ាងកណាអរគុណហើយចុះពេលទៅដល់ពហិយគេហែជុំវិញពហិយតើគេហែរបៀបម៉េចពីខាងណាទៅខាងណាសូមរតនី មិញទៅហែទៅតាមថយ៉ាប់រួចហើយឥឡូវទៅដល់វិហារតែគេហែពីខាងណាទៅខាងណា គេហែពីខាងពីខាងឆ្វេងទៅខាងស្ដាំពត់ជំវិញវិហារព្រោះពាក្យថាហែហ្នឹងហែកថាហ្នឹងបានន័យថាញាតិញោមតែងតែប្រើពាក្យថាតិសិនបតិសិនព្រះវិហារ តៈសិនតៈសិននោះមកពីតៈខណៈតៈខណៈប្រែមកតែខាងស្ដាំអញ្ចឹងដង្ហែកឋិននឹងគេដង្ហែខាងស្ដាំ សូមនិមន្តជ្រាបអរគុណណាស់ជ្រាបហើយអនុថែបកែមោហាសំដីស្រួយស្រាប់ក៏សាប់ភាសាប្រន្តបានលឺវិព្រឺកាយាយីក៏ភ្លេចឆ្លាតាក៏ភ្លេចបរិយ កុមារាកុមារីភ្លេចលេងដីភ្លេចបាយលុកបាយលអ៊ូអឈូឆោដកកមើលមហាថែបកែអនុថែបកែឆ្លោយមកអម៉េះអីក៏បកែឆ្លោយម្លេះឆ្លោយមិនចេះខុសឆ្លោយត្រូវទាំងអស់ពីរោះក្បោះក្បាយទៅទៀតប្រគុណជាអង្គម្ចាស់ពេលដែលហែនឹងញោមញាតហែកឋិនហើយយកទៅវេថ្វាយដល់ភិក្ខុសង្ឃឬថាវេប្រគេនភិក្ខុសង្ឃ ដើមបុណ្យទានក្នុងប្រទេសខ្មែរឃើញបញ្ហាពីររឿងអាចារ្យអាចារ្យមួយចំនួនថាទេស្រ័យចេញឲ្យអស់រូបចេញឲ្យអស់យកតែស្បង់យកតែសពុតងូតនឹងជាពោយកមកដាក់ម្ដងនេះអាណាមិនមែនស្បង់ជាពោយកចេញឲ្យអស់សមិចតែកម្រកត្រៃក៏មិនឲ្យទុកដែរអាកដាស់ខ្ចប់អីហ្នឹងក៏មិនឲ្យទុកដែរឬចេញឲ្យអស់យកមកដាក់ទៅជាពោនឹងស្បង់មកកនុកអាតែស្គរអារបស់ណាផ្សេងមិនឲ្យយកមកទេយកមកវេតែប៉ុណ្ណឹងឯអសល់ប្រមាណហ្នឹងគាត់មិនឲ្យយកមកវេទេ ណែអានេះមកបែបទៅហើយយូរយូរលោកតាអង្គុយចាំមានលោកតាអង្គខ្លះងោកឆ្ងក់ឆ្ងក់ត្មងជារឿរឿគ្រប់តែត្រៃជាប់មានខ្លះលេខជិត100ត្រៃហ្នឹងញោមហើយត្រូវសាកដកម្នាក់មួយម្នាក់មួយឡើងកន្លះពហិរហើយត្មងទៅរឿរឿឲ្យគ្រប់នោះហើយត្មងវេត្មងអីហ្នឹងយូរប្របាក់ទាំងលោកប្របាក់ទាំងអ្នករើផងប្របាក់ទាំងប្រសងផងអ្នកខ្លះថាយីកថាហ្នឹងគេជាទៀមធ្វើឲ្យស្រួលដល់ប្រសងមិនគេធ្វើឲ្យប្រសងឡើងតែប្របាក់អេចេះតែមានបញ្ហាហ្នឹង អាចារ្យខ្លះក៏រុះរើអញ្ចឹងខ្លះទៀតមិនបាច់រើទេដាក់ឲ្យទាំងអស់មកវេប្រកេតលោកទាំងអស់ទៅបើលោកមិនដឹងថាអាណាតែអាណាស្គាល់ទេចង់យកទឹកដោះគោនឹងក្រាលកថាក្រាលទៅប្រាច់ទៅលោកក្រាលទឹកដោះគោទៅបើលោកមិនស្គាល់តែទេយកតែក្រាលកថាទៅលោកចេះវិន័យបានធ្វើកថាកាត់បើលោកមិនចេះទេឲ្យលោកយកទឹកដោះគោយកតែស្គាល់ក្រាលកថាខ្លួនលោកទៅ ហើយចឹងវេទាំងអស់មករបស់នឹងប្រគេនទៅលោកទាំងអស់ហើយលោកចេះចាត់ចែងមានចៃវរៈពេជ្ជកៈមានបរទេសកៈចាត់ចែងបើលោកគ្មានទេលោកមិនឆ្លៀវឆ្លាក់ទទួលកថាទេអីចឹងវេទាំងអស់មកតែវាមានពីរចំណែកចេះអញ្ចឹងមិនដឹងថាទៅសួរឯណាទេមានតែលោកគ្រូមួយអង្គនោះទេដែលលោកឆ្លៀវឆ្លាស់ជាងគេគឺព្រះគ្រូចៅអធិការវត្តតមឹងក៏ហឹមដោយតោ ប៉ាកែណារឿងដោះស្រាយសំណួរសំបីតាមរិទ្ធយោបកលយានមិត្តទទួលទូរស័ព្ទក៏ប៉ាកែដែរឥឡូវមើលបានតែជួបហើយអរិទ្ធនីបញ្ចេញវោហាថ្លាថ្លែងសំដែងសេចក្តីនេះឲ្យច្បាស់ស្រឡះដូចជាផ្ងារបស់ដែលផ្កាប់មកមើលសូមនិមន្តសាធុអបគុណណាស់ញាតិញោមស្ដាប់មើលទៅប្រគុណម្ចាស់ដែលជាព្រះមហាថែរ តែងតែពោលសរសើរអាត្មានឹងមិនដាច់ពីមាត់បកស្រាយក្បោះក្បាយសម្ដីវោហាល្អរំគាយអធិប្បាយទៅល្អតាមពិតពីអង្គនឹងពេលដែលលើកក្បាស់មីក្រូឡើងធ្វើឲ្យញាតញោមចាប់អារម្មណ៍តណ្ណាជាងហើយអ្នកណាំប៉កែជាងតាមពិតនោះខាងនោះទេមិនមែនខាងនេះទេ ព្រោះអីប្រគុណម្ចាស់នឹងបកែខាងវោហាថ្លាថ្លែងសម្ដែងពធទេសនានឹងខ្លាំងណាស់ញាតិញោមតសើតាអាត្មានឹងតាមវិទ្យុកល្យាណមិត្តចុះមួយអង្គទៀតនឹងតាមវិទ្យុកល្យាណមិត្តនឹងមិនដែលឮទេតែតែក្រេ2ក្រេ3ក្រេ5ហោហែបំទៀនផ្សេងផ្សេងឮក្នុងវិទ្យុកល្យាណមិត្តញាតិញោមគ្រប់តំបន់ទាំងអស់ពេលដែលឮហើយតែងតែតាមដានស្ដាប់ជាពិសេសពួក អ្នកលក់អីវ៉ៃវ៉ាន់នៅក្នុងផ្សារបឹងឈូផ្សារណាត់នឹងតែម្ដងរហូតដល់ទីបំផុតទៅសំណុំពរកុំឲ្យដាក់ពីព្រលឹមពេកដាក់ពីព្រឹកពេកហ្នឹងអ្នកផ្សារហ្នឹងកំពុងរៀបអីវ៉ាន់អីវ៉ាន់ស្ដាប់មិនទាន់ទេអញ្ចឹងសំណុំពរឲ្យដាក់រៀនថ្ងៃបន្តិចទៅបានបានស្ដាប់បានអញ្ចឹងនៅទៅទៀតណោះញាតិញោមពុទ្ធបរិស័ទមិនមែនធម្មតាទេតាមពិតប្រគុណម្ចាស់នឹងទេដឹកបកាយដែលខ្លាំងជាងអាត្មានោះ ឥឡូវចូលមកដល់សំណួររបស់ប្រគុណម្ចាស់នឹងវិញម្ដងសំសរសើរសំសរសើរបកែរោគសំណួរដែលប្លែកប្លែកឆ្កឹះឆ្កៀលពីកលុកកលៀតណាទេយកមកសួរឃើញតែប្លែកប្លែករហូតសំណួរឥឡូវសួរអំពីរឿងការវេនឹងទៀតតាមពិតធ្លាប់ឃើញមកអញ្ចឹងមែនញាតិញោមក៏ធ្លាប់បកែកបកែកប្រកាន់គ្នាអញ្ចឹងមកដែរអារឿងវេនឹង អាចមានបញ្ហាជួនកាលអាចារ្យនិងអាចារ្យជួនកាលនឹងអាចារ្យនឹងជាមួយនឹងម្ចាស់បុណ្យជាមួយនឹងម្ចាស់បុណ្យមិនបដាបដាសម្ភារៈទាំងអស់នឹងដោយមហាថៃបានលើកឡើងហើយកញ្ចប់សាដកមួយមួយមានស្បង់មានអីអីនៅក្នុងនឹងទឹកដោះគោតែស្គរហើយដល់ទៅពេលយកទៅវេប្រគេនចំពោះប្រសង់ញាតិញោមពុទ្ធបរិស័ទសាទុសពបរោះវេប្រគេនចំពោះប្រសង់នឹងអាចារ្យខ្លះតាមកើទេកុំវេ តែវែងកើតទេព្រោះកឋិននឹងមិនអាចប្រកេនបានផ្ទាល់ដៃទេអញ្ចឹងហ៎ហើយទៅដល់គោតែស្គរនឹងបើប្រកេនផ្ទាល់ដៃបានលោកឆាន់បានអញ្ចឹងជាបញ្ហាធំមួយខ្លះតែត្រូវ តែរុះចេញខ្លះថាមិនបាច់ទេវេប្រកេនលោកដោយមហាថៃបានលើកឡើងបាញ់បាញ់នឹងអញ្ចឹងអញ្ចឹងអាត្មាសូមបញ្ជាក់ចែកជូនញាតិញោមពីរឿងការវេនឹងទៀតឲ្យតែងាយស្រួលនិយាយរួមទៅឲ្យតែងាយស្រួល ប៉ុន្តែញាតិញោមត្រូវកំណត់ដឹងថារបស់ទាំងពីរមុខនឹងរបស់ មួយ ជារបស់មច្ឆតកៈបរិភោគរបស់មួយទៀតតែជាអាទី1អាចឆតកៈបរិភោគទី2ពិហិរៈបរិភោគរបស់ដែលលេបចូលកន្លងបំពង់ករបស់នឹងគឺត្រូវប្រកេនតលដៃដូចជាសម្ពុតចីវរឯនេះមិនបាច់ប្រកេនតលដៃក៏លោកអាចទទួលយកទៅប្រើប្រាស់បាន ដែរគ្រាន់តែចេញវិចាហើយ ច្បាប់កថានេះទៀតថោតគឺត្រូវតែ យកសម្ពត់នឹងទៅអត់មានឲ្យឲ្យប្រកេនចំពោះប្រសង់អង្គនេះប្រកេនអង្គនោះអត់មានទេគឺយកទៅដាក់កណ្ដាលជំនុំសង្ឃហើយជាការស្រេចហើយដល់តែពេលមានបញ្ហាអញ្ចឹងរបស់ពីរមុខមួយត្រូវប្រកេនមួយមិនត្រូវប្រកេនអញ្ចឹងវាមានបញ្ហាឥឡូវតាមការវិនិច្ឆ័យរបស់ខ្ញុំប្រករណាអាត្មាភាពដោយជាប្រគុណម្ចាស់លើកឡើងហើយក្នុងវត្តមួយមួយនឹងលោកឆ្លៀវឆ្លៀសហើយក្នុងកិច្ចកឋិនទានហ្នឹងហើយ បើសិនតែយើងយកទាំងអាកញ្ចប់សាដកទាំងអស់ទាំងអស់ទៅវាអត់មានបញ្ហាអីទេវាស្រួលបំផុតដាក់ទៅវេប្រកេនលោកទៅក្នុងវត្តនឹងលោកចេះហើយវិន័យការកៈសង្ឃឬក៏វិន័យធម៌នៅក្នុងវត្តនឹងលោកជាអ្នកជ្រាវជ្រះចាត់ចែងទៅតាមសំគួរបានហើយបើរវល់តរុះបើរវល់តរើអញ្ចឹងបញ្ហាវាមិនចេះចប់ទេ ហើយញាតិញោមខ្លះក៏ខំរៀបចំដល់ស្អាតស្អាតដល់ពេលយកទៅដាក់វេប្រគេនប្រសង់រុះឡើងកិញ្ចូនកញ្ឆាងម៉ាញរីកពេញក្នុងពេលមើលទៅមិនសមហើយបានកាមេរ៉ាយកទៅចាប់មកមើលទៀតញោមហើយខំទិញមកប្រដាប់ប្រដាគ្រឿងសង្ហារឹមដាក់ឡើងមកលយមកលយមកអាកាមេរ៉ានោះមិនតាន់បានចាប់ល្អត្រឹមត្រូវផងមករុះមករើខ្ទេចខ្ទីអស់មើលទៅដូចរបស់ដែលគេជជុះចោលរីកពេញក្នុងពហិយាបើអញ្ចឹងហើយបើមានទាំងតែទាំងស្គរវេទាំងម្ដងទៅទៅជាបរិខាកឋិន ឬក៏អានិសង្សលៀបតែម្ដងទៅកុំឲ្យពិបាករើកុំឲ្យពិបាករូបអត់មានបញ្ហាទេហើយដល់លើកឡើងថាអញ្ចឹងទៅវាងាយវាស្រួលកុំឲ្យពិបាករើញោមខ្លះថាចុះបើរបស់នឹងត្រូវប្រកេនប្រសង់នៅក្នុងនឹងអញ្ចឹងដូចជាដល់គោតែស្គាល់ធ្វើយ៉ាងម៉េចអត់លោកចេះហើយក្នុងវត្តហ្នឹងលោកមិនអាចលោកមិនអាចទៅទៅយកទៅឆាន់ឆាន់ដល់អត់ប្រកេនទេលោកជ្រាវជ្រាវរួចទៅញោមចាញ់ទៅអស់ហើយលោកឲ្យសាមណេរក្នុងក្នុងវិហារហ្នឹងឯង បុសាមណេរក្នុងវត្តហ្នឹងហៅមកអើសាមណេរឥឡូវទៅដោះគោតែស្គរហ្នឹងគេមិនទាន់បានប្រកេនតដៃសាមណេរត្រូវប្រកេនខ្ញុំកណាមកលើកប្រកេនលើកប្រកេនមករួចស្រេចជាការស្រេចបាត់ហើយអត់មានប្របាកញ៉ែញ៉ៃទេចឹងការវិនិច្ឆ័យរបស់ខ្ញុំកណាដោយដាច់ប៉ັດដោយងាយស្រួយស្រួលគឺមិនចាំប្របាករុះរើកញ្ជូនកញ្ឆានទេញោមខ្លះអត់ចិត្តឲ្យសលិចអាចារ្យឯងហ៎អត់ចិត្តទេ ហើយខំរៀបឡើងស្អាតស្អាតចងដាក់ផ្កាដាក់បូលឡើងស្អាតស្អាតទៅហែកខ្លួនឯងចេញជួយម៉ាញអស់លីងអញ្ចឹងអញ្ចឹងកុំឲ្យមានបញ្ហាអញ្ចឹងដាក់អ្វីទាំងអស់ទៅជាការស្រេចបាត់ហើយឥឡូវហ្នឹងខ្ញុំប្រកាសណាហ្នឹងឆ្លើយមកបានប៉ុណ្្នឹងទេប្រគុណម្ចាស់ហើយមិនដឹងថាខ្វះខាតអីយ៉ាងណាទេឥឡូវសង្ឃឹមថាប្រគុណម្ចាស់ជាព្រះមហាថែហ្នឹង ជួយបំពេញបន្ថែមតទៅទៀតសម្រួលសេចក្តីឲ្យញាតិញោមនឹងបានស្ដាប់យល់ងាយស្រួលសូមរតនានិមន្តបន្ថែមកណាអរគុណណាស់បន្ថែមចេះតែបានហើយប៉ុន្តែគីឡូញាតិញោមនឹងសមោចខំពូឃើញទេគីឡូអង្គុយយូរយូរទៅមិនទេអញបាយឆ្អិនហ្នឹងហើយងោបឆ្អិនហ្នឹងហើយលោកក៏ចង់ទីទៅយើងលំមូលពូហ្នឹង ហើយបើញោមញាតចេះតែទ្រាំបានចេះតែសួរទេណាចេះតែថែមណាហើយមានមិនញោមទ្រាំបានទេមិនបានទេឥឡូវបើសិនជាទ្រាំគឺវាលងូលពោះពលាមកវិញមកតែបើចុះពោះដកឆ្នប់ចេញទៅហើយបើសៀតពោះដកស្នៀតចេញទៅបងណាឥឡូវបើបានស្ដាប់ធម៌ទាំងអស់គ្នាអារឿងហ្នឹងវាមានលក្ខខណ្ឌក៏គ្រូសំមុនធឿនគេតធម្មោសកុតបាត់ហើយ ប៉ុន្តែសំឡេងខ្សែអត្ថរបស់លោកទេសនានឹងលោកថាជ័យពរកថាគឺជ័យបរៈស័ព្ទគឺសំដៅទៅជាពរទេមិនមែនសំដៅតែស្គរទេហើយបើអញ្ចឹងយកតែស្គរមកវិញមិនត្រូវបានជាគេស្រាយមកដាក់មកមនុស្សមកចែអាហ្នឹងថាជាជីវរទេយកអនុមកវិញមិនមែនជាកថាហើយអ្នកវិន័យគេថាកថាជាសង្ឃទានគេមិនត្រូវប្រគេនវេហើយដាក់ពុកកដាជាលំសង្ឃ អញ្ចឹងផ្ដាំឯហើយប្រងសួរអនុផែប៉ុន្តែឥឡូវបំបាច់សួរប្រាប់ឯហើយថាកឋិនក្រោយពីវេហើយអត់ត្រូវលើកប្រគេនទេគឺមិនត្រូវលើកប្រគេនទេណាញោមវេដាក់នៅកណ្ដាលចំណោមនឹងមកតែញៀមទៅលើកប្រគេនអានឹងខុសតែមកអត់ត្រូវទេព្រោះកឋិនជាសង្ឃទានហើយជាសង្ឃទានតែយើងលើកប្រគេនទៅប្រគ្រូណាមតែនេះប្រគេនគ្រូនេះព្រោះយកតិច បាទអញ្ចឹងទេសំកទៀនមិនចំពោះអង្គណា ប្រគេនវេឲ្យដាក់កដាចំណុំសំទុកឲ្យលោកអ្នកចាត់ចែងគ្នាលោកបានលោកមានវិធីក្រើនកថានោះគឺប្រកាសរករកឋានណាដែលត្រូវទទួលអអង្គណាមានត្រៃជីពតពលភាពដាច់ដាច់មិនអាចប្រើប្រាស់បានក៏សូមបញ្ចេញពវិជាមក ហើយដោយសារអង្គនឹងចេះនៅអានិសង្ស5ចាំនៅមេតកា8បច្ចពុទ្ធពីអនត្តតាការៈ24អនត្តតាការៈ17ចេះធ្វើកថាឲ្យសម្រេចក៏5ម៉ោងប៉ុន្តែនឹងប្រគល់ឲ្យអង្គនឹងអ្នកទទួលណែអ្នកទទួលធ្វើទទួលប្រគល់ដល់ញាតិទៀតអញ្ចឹងយើងត្រូវដាក់ម្ដងប៉ុន្តែវាទាស់និយាយតាមមួយចំនួនថានេះដាក់ម្ដងមកមិនបើអត់ប្រគិនផ្ទាល់ដៃចុះ អាពីហិរៈបរិភោគស្បងស្បែកត្រៃជីពោប្រើខាងក្រៅយើងមិនត្រូវប្រគេនផ្ទាល់ដៃទេប៉ុន្តែអាចឆត់តកៈបរិភោគអាតែស្គរនឹងលេបកឡងពងកដែរនោះបើមិនប្រគេនលោកឆាន់មានទោសហេបើចឹងត្រូវប្រគេនដល់ទៅលើកយកមកប្រគេនវាដោយអាជីពោនៅក្នុងហ្នឹងបានជាមានបញ្ហាអញ្ចឹងលោកគ្រូគំអ៊ីវស្គាល់លោកគ្រូគំអ៊ីវអត់មកមិនទៅលោកគ្រូគំអ៊ីវគាត់មានប្រសាសន៍ថា បើសិនជាយើងប្រគេនសាដកអានឹងមិននិយាយត្រៃទេត្រៃដឹងមិនបាច់ប្រគេនទេពីព្រោះវាអត់មានជាប់ជាពាក់ទេប៉ុន្តែបើយើងប្រគេនសាដកយើងបវរណាលោកថាខ្ញុំកណាប្រគេននេះមិនមែនប្រគេនស្បង់មិនមែនប្រគេនជាពរទេគឺប្រគេនតែភេទជ្ជៈទេប៉ុន្តែដោយសារវានៅក្នុងកញ្ចក់ជាមួយគ្នាសូមលោកម្ចាស់ទទួលតែភេទជ្ជៈទៅអានេះបើតែយើងចង់ប្រគេនប៉ុន្តែបើយើងមិនប្រគេនទេយើងប្រគេនដោយវាចារួចហើយរបស់ទាំងអស់ហ្នឹងជារបស់សង្ឃហើយ ជារបស់សង្ឃហើយប៉ុន្តែគ្រាន់តែសង្ឃនឹងប្រើឲ្យមានរបៀបប្រើមួយយកមកធ្វើកថាណាមួយយកទៅឆាន់តែអញ្ចឹងបានជាលោកបកុលឲ្យវិជ័យបរៈភេជកៈនិងផតទេសកៈជាពិសេសជ័យបរៈភេជកៈអ្នកចាត់ចែងធ្វើកថានឹងសម្រេចទៅអារបស់ណាត្រូវឆាន់អានឹងគេប្រគេនម្ដងទៀតចឹងមិនចាំបាច់យើងប្រគេនទេហើយអារឿងឬរូបហ្នឹងមិនបាច់ចាំរើទេរបស់ហ្នឹងដាក់ហ្នឹងទៅទាំងអស់ហ្នឹងវាទៅជារបស់សំហើយចាំកូនសិស្សចាំអាចារ្យវាប្រគេនភាសាទៀត វត្តនឹងលោកតិចទៅនិមន្តលោកពីក្រៅយកមកបើចង់ប្រគេនលោកមកពីវត្តផ្សេងកុំវេប្រគេនឲ្យហើយមុនវេទៅហើយទៅវាការជារបស់សង្ឃហើយដកសាដកនឹងយកទៅប្រគេនប្រសងនឹងវាអត់ត្រូវទេលោកអ្នកទទួលនោះវាមានទោសទៅទៀតអាចារ្យថាអើមានទោសតែក្នុងអាវាសទៅកាន់ប្រគេនយកទៅប្រគេនលោកឲ្យក្រៅវត្តទៅលោកចេញទៅបានតែកដាលផ្លូវឬគាត់គាត់យកទៅប្រគេនហ្នឹងយកទៅឯណាក៏ដោយព្រោះជាពរហ្នឹងស្បងហ្នឹងជារបស់វត្តហ្នឹងហ៊ានយកចេញទៅវារត់ទៅអត់បានទៅទៀតចា អញ្ចឹងអត់បានទេកឋិនអញ្ចឹងណាវេរួចមកហើយធ្វើកឋិនវត្តនឹងអញ្ចឹងណាវេដាក់កឋិនវត្តនឹងអញ្ចឹងហើយអញ្ចឹងទៅចៃវរដែលកើតឡើងនោះវាបានសិទ្ធិទៅលោកវត្តនឹងទេអត់មានលោកវត្តផ្សេងអាបាក់ផ្សេងទេបើចង់ប្រគេនឲ្យចេតិយទានដល់លោកអាបាក់ផ្សេងវត្តផ្សេងទី1ប្រគេនមុនវេទី2ដកចេញកុំយកមកវេដាក់នៅក្រៅពហិរឬកលៀតណាម្ដុំវេតារបស់ប៉ុណ្ណឹងប្រគេនប៉ុណ្ណឹងអនុទុកប្រគេនតាមក្រោយអត់វេទេ ហើយអ្នកខ្លះថាហេមិនវេក៏ដោយតែយកដល់វត្តទៅជារបស់សង្ឃទាំងអស់ហើយបើចង់ដោះអាវទៅគេលោកតែមកព្រោះនឹងយកមកវត្តតែយើងយកទៅវត្តក៏ដោយតែយើងមិនទាន់ប្រគេនវានៅជារបស់យើងអាដែលយ៉ាតោះអានឹងមួយហើយមួយទៀតបើយើងជ្រុលជាវេប្រគេនអស់ហើយលោកមកពីវត្តផ្សេងចង់ឲ្យបានចាំហើយកិច្ចហើយកិច្ចទៅប្រសងអបឡោចែកគ្នាទៅជារបស់បុគ្គលអារបស់បុគ្គលនឹងបានគេយកឲ្យបានសំវិញ អញ្ចឹងលោកអាចារ្យនេះចាអធិការថាណែប្រគុណម្ចាស់ហើយទាំងអស់អង្គខ្ញុំកណានិមន្តលោកពីក្រៅមក3អង្គ4អង្គឥឡូវប្រគុណម្ចាស់អង្គណាមានសធាមកយើងមានស្វាដកមានអីជាចំណែកផ្ទាល់យើងចង់ធ្វើតេយ្យទានប្រគិនទៅលោកខ្ញុំកណាទទួលយើងបែងចែកទៅឲ្យលោកហើយអានេះលោកឲ្យមកវិញយើងទៅប្រគិនអត់ខំទេពីព្រោះយើងចែកដាច់ពីសងទៅបុគ្គលហើយអញ្ចឹងសរុបសេចក្តីអារឿងវេហើយកុំប្រគិនប៉ុន្តែមាននិយាយខ្លះនៅអ៊ូហ៊ីខំទុំត្រៃមកមកគណោ ដោយឆ្ងាយជាប់មិនឲ្យប្រគេនអស់ចិត្តទេចង់ប្រគេនប្រគេនដើម្បីអីដើម្បីបានបនច្រើនណាអាដាក់អញ្ចឹងហើយដែលបានច្រើននោះតាមប្រគេនបានបនតិចជាងអញ្ចឹងបើចង់បានបនច្រើនកុំប្រគេនមិនបានបនច្រើនថាថាខ្ញុំចង់ថតហើយបើគាត់សុំលោកថតទេអញ្ចឹងខ្ញុំកណាគាត់ថាសុំថតទេហ្នឹងបាទអត់អីទេហើយអញ្ចឹងឯអ្នកខ្លះចង់ប្រគេនមិនអស់ចិត្តទេធ្វើបនឲ្យមិនបានប្រគេនមិនអស់ចិត្តអូបនអីផ្សេងផ្សេងចាំប្រគេនបនកថាមិនបាច់ប្រគេនទេបាទវាត្រូវណាញោម ហើយចំណុចហ្នឹងស្ដាប់បានទេបើថាស្ដាប់មិនបានសួរភាសាទៀតចេះបើថាស្ដាប់មិនបានសួរភាសាទៀតចេះខ្ញុំកណាឆ្ងល់មួយទៀតត្រៃស្រុកនេះ មានកម្រោកត្រៃទីក្រកឥឡូវនិយាយពីពាក្យគេថាប្រាក់សកលត្រៃឥឡូវគេអត់យកប្រាក់មកសកលទេគេយកកម្រោកត្រៃមកសកលទៅតែហើយចុះបើសិនជាគេយកប្រាក់សកលត្រៃមកសកលត្រៃ គណៈចង់សួរតើប្រាក់សកលត្រៃនឹងសម្រាប់កសាងឬប្រគិនទៅលោកសូមរដ្ឋនីបំភ្លឺប្រាក់សកលត្រៃបានទៅកសាងឬក៏បានមកលោកផ្ទាល់សូមរដ្ឋនីឆ្លើយសាធុអបគុណណាស់ដែលបានព្រះមហាថែ បំពេញបន្ថែមរំគេសេចក្តីពន្យល់ញាតញោមនៅក្នុងកិច្ចដែលត្រូវវេកឋិនចាត់ចែងនៅកឋិនអជ័យវរ សម្រាប់ប្រកេនព្រះសង្ឃឥឡូវសំណួរចូលដល់បញ្ហាមួយទៀតរឿងប្រាក់សង្កត់ត្រៃប្រាក់សង្កត់ត្រៃនឹងតើបានទៅ ប្រសង់ឬក៏បានទៅការកសាង បើយើងនិយាយនៅក្នុងទីវត្តទីអារាមនេះមួយនេះមួយច្រើនតែប្រើពាក្យសង្កត់ត្រៃសង្កត់ត្រៃប្រាក់សម្រាប់សង្កត់ត្រៃ បើយើង ប្រើពាក្យថាប្រាក់សម្រាប់សង្កត់ត្រៃប្រាក់នឹងគឺបានទៅលើព្រះសង្ឃប្រាក់ទាំងអស់នោះគឺជាបច្ច័យ4សម្រាប់ប្រគេនព្រះសង្ឃព្រោះញាតិញោមដាក់នឹងត្រៃនឹងដើម្បីប្រគេនចំពោះព្រះសង្ឃវាអញ្ចឹងហើយមួយវិញទៀតញាតិញោមខ្លះគាត់បែងជាចំណែកប្រាក់នេះសម្រាប់ត្រៃប្រាក់នេះសម្រាប់កសាង សមិទ្ធិផ្សេងៗនៅក្នុងវត្តអញ្ចឹងជាប្រាក់សម្រាប់កសាង តែតែបើយើងគិតមើលពិចារណាមើលទៅវាអាស្រ័យទៅលើយើងព្រមព្រៀងគ្នា យើងថាប្រាក់នឹងជាប្រាក់សម្រាប់សង្កត់ត្រៃទាំងអស់បើយើងថាអញ្ចឹងអានឹងតទៅប្រសង់នឹងអាចារ្យគណៈកម្មការនឹងឯកភាពគ្នា ប្រាក់នឹងដែលគេសង្កត់ត្រៃទាំងអស់នឹងមួយចំណែកសម្រាប់ជាបច្ច័យ4ដល់ប្រសង់មួយចំណែកទៀតត្រូវចាត់ចែង នៅក្នុងកិច្ចការងារកសាងក្នុងវត្តបើយើងព្រមព្រៀងគ្នាអញ្ចឹងអត់មានបញ្ហាទេ តែបើសិនជាមិនព្រមព្រៀងអញ្ចឹងទេ ប្រាក់សង្កត់ត្រៃនឹងគឺបានទៅប្រសំទាំងអស់ហើយញាតិញោមអត់អាចារ្យគណៈកម្មការក្នុងវត្តមិនអត់មានសិទ្ធយកចំណែកប្រាក់នឹងទៅកសាង សមិទ្ធិផ្សេងៗនានាក្នុងវត្តបានទេ អញ្ចឹងញាតិញោមកុំឲ្យទាស់តែងគ្នាធ្វើម៉េចឲ្យតែមានការឯកភាពគ្នាទៅស្រួលគ្នាទៅអត់មានបញ្ហាទេប៉ុន្តែអាត្មាសូមបញ្ជាក់បន្តិចដែររឿងកថានឹងកើតឡើងដោយសារតែមានប្រសង់មិនអញ្ចឹងខ្ញុំណោះបើអត់មានប្រសង់ទេកថានឹងមិនកើតទេអញ្ចឹងមួយឆ្នាំមានកថាម្ដងដោយសារប្រសង់គុំចាំព្រះវសាអញ្ចឹងអនុគ្រោះចំពោះលោក ធ្វើម៉េចកុំឲ្យ20000ទៅទៅស្រុកកើតទេយ៉ាងម៉េចឲ្យច្រើនតិចទៅតែមិនឲ្យបានចេញភាសាហ្នឹងបានទៅស្រុកដល់ស្រុកហើយបកមកវិញត្រឹមចំនួនដូចថា ដែលញាតិញោមមានសទ្ធាជាស្រាមបវារណាបច្ច័យ4ហ្នឹងសង្កត់ត្រៃសម្រាប់មួយអង្គប្រមាណប្រមាណហ្នឹងឲ្យវាគ្រប់គ្រាន់ល្មមទៅវិញទៅមកទៅបានហើយកុំឲ្យតែចេញភាសាហ្នឹងចង់ទៅលេងញោមចាំទទួលកឋិនហើយដល់ទៅទទួលកឋិនរួចទៅ បានតែថ្លៃម៉ូតូដប់ពីនេះទៅដល់ផ្សារអស់លីងហើយអាថ្លៃសម្រាប់ទៅស្រុកមិនដល់ស្រុកទៀតអត់បណ្ដោយអញ្ចឹងសំណុំពោះតែប៉ុណ្្នឹងឯងអធិប្បាយបកស្រាយមកប៉ុណ្្នឹងលើសលាស់ខ្វះខាតយ៉ាងណាសូមទានព្រះមហាថៃជួយបំពេញបន្ថែមសូមនិមន្តជ្រាបអរប្រគុណណាស់ឯស្រុកត្រឹមស្វាយជុំក្បាលខ្មោចនឹងសោះ20000ដាច់អរប្រគុណឯងអីគេចឹង របៀបវេគូវេពីរដងឬម្ដងជាការស្រាច់វេកថានទាននិងអានិសង្សលៀបអីសួរឡើយអីដល់ដឹងថាអ្នកសួរឈ្មោះអីទេញោមណាអារឿងប្រាក់សកលត្រៃនឹងតាមបិចវាហៅទៅវាហៅស្ទាត់មាត់ទៅទេដោយរាល់ថ្ងៃហ្នឹងកថាណាបើយើងគិតពីវិន័យស្អីជាធំរបស់កថាគឺត្រៃទាំង3 ប៉ុន្តែគេមិនសូវចាប់អារម្មណ៍ទេប្រជាជនសួរដល់កថាគាត់នោះហើយនោះហើយនោះបានបានលៀនគាត់នោះហើយនោះបានបានលៀនអញ្ចឹងកថាសពថ្ងៃលៀនជាធំហ៎ព្រោះសួរនេះចាប់អារម្មណ៍ទៅរឿងលៀនមកសួរដល់បានលៀនអញ្ចឹងដោយសារតែមាត់យើងនិយាយទៅវាចេះតែជ្រុលទៅតាមពិតអាពាកសកលត្រៃពីដើមមកហ្នឹងយើងចង់និយាយរបស់ដែលយើងអងជាមួយដូចហូប បាយសឡហើយមានផ្លែឈើប្រកបពីលើអញ្ចឹងមានបង្អែមអញ្ចឹងណាបន្ថែមតាមក្រួយអញ្ចឹងអើយើងយកតែត្រីទៅទៅទេវាមានប្រាក់អងប្រាក់អីទៅជាមួយអញ្ចឹងអើចិត្តទៅហៅថាសកតត្រីតាមពិតទៅយើងទិញកម្រងត្រៃក្រងឲ្យមិនបាច់យកប្រាក់មកសង្កត់ទេចង់និយាយថាយើងនិយាយភាសាច្បាស់លាស់ពេលដែលវាឲ្យប្រកាសឲ្យច្បាស់ប្រាក់សម្រាប់កសាងមានចំនួនប៉ុណ្ណេះបវរណាបច្ច័យ4មួយអង្គមកប៉ុណ្ណេះដល់ខ្លួនអញ្ចឹងវាចោលរឿងបាត់ហើយ ពេលព្រោះកុំអីវាអត់មានរឿងទេវាមានរឿងម្ដងមានរឿងគេប្តឹងផ្ដាល់ម្ដងហើយលោកវត្តណានោះអាស្មាជិលប្រាប់កថាចុះលោកយោអាទាំងអស់លោកយោអាទាំងអស់ហ្មងចាប់តអាចារ្យគណៈកម្មការប្តឹងលោកលោកថាទេគេឲ្យអាត្មាតាគេប្រគេនអាត្មាតាលោកយកទៅចាយទិញស្អីអស់ប៉ុន្តែតាមមើលចេតនាលោកហ្នឹងរបៀបហ្នឹងមិនជាលោកចង់បានទេបើលោកចង់ ពំភ្លឺតែក្តីហ្នឹងលោកលេងមកក្បាច់អញ្ចឹងសិនដើម្បីឲ្យមនុស្សចាប់អារម្មណ៍ថាខ្លួនធ្វើហ្នឹងខុសហ្នឹងលោកគង់តែឲ្យវិញប៉ុន្តែប្រកែកគ្នាហ្នឹងនេះគេធ្វើខុសហើយគេឲ្យមកអាត្មាមកទាពីអាត្មាមិនអត់ត្រូវទេមិនមែនសម្រាប់កសាងណាគេឲ្យមកអាត្មាតែព្រោះត្រៃមិនសម្រាប់សងហើយដូចប្រាក់ហ្នឹងសកលទៅលើត្រៃអាទាំងអស់ហ្នឹងគេវាមកឲ្យសងតែមានសម្រាប់ទៅកសាងណាឥឡូវសងអាប្រឡោចចែកគ្នាមកហើយដល់អញ្ចឹងប្តឹងផ្ដោគ្នាប្រាក់ច្រើនផង ដឹងផ្ដល់គ្នាយកទៅមែនតែនទៅបានគេសួរនាំថាហេតុអីបានលោកយកប្រាក់ហ្នឹងបានលោកបកស្រាយប្រាប់តែគេវេប្រគេនយើងតាំងពីអាខ្សែចងឃើញឃើញហ្នឹងក៏របស់យើងអាគម្របហ្នឹងរបស់យើងអាប្រាក់សកលហ្នឹងក៏របស់យើងដែរបើគេមិនថាអញ្ចឹងក៏អាត្មាមិនយកដែរបើគេថាអញ្ចឹងគិតមើលទៅអើមែនបើយើងថាដាច់ដានឹងសម្រាប់កសាងទៅវាកសាងឲ្យមកបើយើងថាប្រាក់សកលត្រៃបើលោកប្រគិនត្រៃទៅនោះវាដោយនឹងប្រាក់ហ្នឹងលោកយកទាំងអស់នឹងអញ្ចឹងណា បានគេសំណងពរថាអាយើងហៅហៅចិត្តទៅហៅប៉ុន្តែបើកែបានជុកហៅទៅថារឿងសកលត្រៃនឹងនោះបើថាអមត្រៃថានឹងប៉ុន្តែដល់រវេហើយសម្រេចនៅលើមាត់យើងអ្នកថាមាត់យើងថាប្រាក់ប៉ុណ្ណេះគឺជាប្រាក់សម្រាប់កសាងវាកសាងហើយប្រាក់បច្ច័យ4ប្រសងវាបច្ច័យ4នឹងវិជាវចៈអ្នកដឹងអ្នកលឺហើយអារឿងវេនឹងមួយទៀតបើកថនជ័យវរាំងសានិសង្សង្សង្កសៈទេមៈអានឹងវេនឹងដល់ប្រសង់ ទឹកបរិខាវេដល់ប្រសងបានសភៅកហិពីដើមមានពាក្យមួយវេយេនមហាកាំងអាយេនមហាកាំងហ្នឹងសេចក្តីប្រែទាំងអស់មានន័យថាលោកម្ចាស់អង្គណាអ្នកក្រាលក្រមកថាខ្ញុំកណាហ្នឹងបរិវារទាំងអស់ហ្នឹងខ្ញុំកណាប្រគេនលោកម្ចាស់នោះអញ្ចឹងលោកក្នុងវត្តអត់មានសិទ្ធទេណា របស់នឹងសាដកប្រមាណឡានក៏ដោយឧបករណ៍ប្រមាណឡានក៏ដោយមានក្រែមានទូមានតុកមានតាំងលោកទទួលកថាឲ្យលោកយកទៅលក់ដូរឯណាក៏អត់មានសិទ្ធិប្តឹងលោកដែរពេលព្រោះបល័យពេលហ្នឹងវាមានន័យថាអញ្ចឹងមានន័យថាលោកអង្គម្ចាស់ណាអ្នកក្រៅក្រមកថាខ្ញុំកណាខ្ញុំកណាសូមវេប្រគេនរបស់ទាំងហ្នឹងទៅលោកម្ចាស់អង្គនោះអញ្ចឹងមិនមែនអំណាចដល់សងទូទៅទេប្រគេនតែមួយអង្គនោះឯងជាកម្មសិទ្ធិផ្ទាល់បានជាអ្នកចេះវិន័យគេលែងវេឲ្យយើងនៅមហាកម្មហ្នឹងគ្រោះថ្នាក់មួយដែរ ចឹងគេវេសានិសង្សង្សង្កសៈទេមៈប៉ុន្តែដល់ទៅរឿងវេអញ្ចឹងលោកអាចារ្យហ្នឹងគាត់ឆ្ងល់គាត់ថាវេម្ដងឬក៏ពីរដងឬក៏បីដងហើយបើវេតែម្ដងបានអីអត់បើវេពីរដងយ៉ាងម៉េចដែរបើវេបីដងយ៉ាងម៉េចដែរតើវេប្រមាណដងដែលអាចយកជាការបានចុះបើវេតែម្ដងខុសឬត្រូវសូមរតនាព្រះគ្រូវត្តមង្គហឹមដោយតោសបោប្រាជ្ញាដោះស្រាយមិនចេះទឹះមិនចេះតល់នឹងឆ្លើយបន្តទៀតសូមរតនានិមន្ត ចេះតែសរសើរទៅនឹងសរសើរនេះមិនមែនសរសើរធម្មតាទេគេថាអង្អែលផ្សំតបកញោមអង្អែលមែនទេក៏ប៉ុន្តែតបកផងអីផងអញ្ចឹងសរសើរបដើសំនួរចេញមកបដើរឿងការវេហ្នឹងខ្ញុំកណាស្ដាប់មើលទៅព្រះមហាថេរបកស្រាយបាញ់មិញ តកតងនឹងការវេ សំណួរនឹងជួនកាលញោមញោមគាត់ណាវេម្ដងពីរដងហ្នឹងប្រហែលជាជួនកាលវាមានវេពីរដងដូចជាវេសម្ពុតកឋិនមាសាដូចជាព្រះមហាថៃលើកឡើងអញ្ចឹងហើយហើយមាសាទៀតវេបរិខាកឋិនសម្រាប់ប្រកេនអង្គអ្នកក្រៅក្រងហ្នឹងអាហ្នឹងក៏វាវាពីរដងអញ្ចឹងដែរតែដោយព្រះមហាថៃលើកឡើងហើយវេតែម្ដងទៅបានហើយសានិសង្សង្សង្កសៈទេមៈហ្នឹងទៅ វេសម្ពុតកឋិនរួមទាំងអានិសង្សលៀបប្រកេនចំពោះប្រសង់ហើយដល់មកវេនេះទុតិយំបិតតយំបិអញ្ចឹងឬក៏យ៉ាងម៉េចនេះសង្ស័យតែទុតិយំបិតតយំបិបើវេបើវេជារបៀបសម្ពុតកឋិនរួមទាំងអានិសង្សលៀបនឹងវេម្ដងក៏បានពីរដងក៏បានបីដងក៏បានអត់តោះទេអាហ្នឹងបើវេត្រឹមត្រូវហើយចង់វេម្ដងរួចហើយវេម្ដងទៀតដោះហើយវេម្ដងទៀតក៏បានដែរ ហើយអត្តន័យមួយទៀតហ្នឹងកថាហ្នឹងវាមានច្រើនអាមួយកថាយើងរួមហើយយ៉ាងវេទុតិយំបាអញ្ចឹងទៅអ៊ីម៉ាំងផាន់ទេកថាណជ័យវរង្សានិសង្សង្សង្កសៈទេមេតតិយំបេអ៊ីម៉ាំងផាន់ទេអញ្ចឹងទៅអានេះយ៉ាងវេ3ដងអញ្ចឹងមួយទៀតអត្តន័យពាក្យហ្នឹងជួនកាលទៅកាត់សួរហ្នឹងចង់បញ្ជាក់ថាអញ្ចេះកថាមួយហែមកហើយវេរួចភាសាអញ្ចឹងទៅជាប់ទៅតែវិញអត់ទៅស្រាប់តែមានកថាមួយមកដល់ទៀត ហើយវេម្ដងទៀតពុទ្ធបរិស័ទអាចារ្យនឹងក៏នាំវេមកសាទៀតសម្រាប់ពុទ្ធបរិស័ទមកតាមក្រោយបើអត្តន័យអញ្ចឹងបើកឋិនមួយហើយវេរួចទៅវិញអស់កឋិនមកដល់មួយទៀតវេម្ដងទៀតក៏វេបានដែរធ្វើម៉េចឲ្យតែក្នុងថ្ងៃហ្នឹងហើយធ្វើម៉េចកុំឲ្យលោកហ្នឹងតន់ក្រាលក្រងបើវេរួចហើយកុំឲ្យលោកក្រាលក្រងភ្លាមភ្លាម ចាំទទួលកឋិនមកមួយទៀតហើយវេម្ដងទៀតទៅក៏ มันមានបញ្ហាអីដែរហើយចង់វេ20ដង30ដងវេកឋិនឬកឋិន50ទាំងចូលក្នុងវត្តហ្នឹងចង់វេ50ដងក៏បានដែរឲ្យតែធ្វើម៉េចវេក្នុងថ្ងៃតែមួយ ហើយធ្វើម៉េចកុំឲ្យប្រសង់លោកទទួលក្រាលគ្រងកឋិនហ្នឹង ក្រាគ្រងរួចហើយអស់សិតហើយអ្នកក្រោយមកវេកឋិនកើតទេអានឹងវេទៅជាជីវរធម្មតាបានបើវេទៅជាកឋិនអត់ឡើងជាកឋិនទេព្រោះលោកទទួលក្រាគ្រងរួចហើយតែបើមិនតាន់ក្រាគ្រងទេវេ100កឋិន200កឋិនក៏បានដែរឲ្យតែក្នុងថ្ងៃហ្នឹងហើយកុំតាន់ក្រាគ្រងអញ្ចឹងបើខ្ញុំកណាបញ្ជាអត្តន័យថា បើវេត្រឹមត្រូវហ្នឹងឯវេតែម្ដងក៏បាន2ដងក៏បានដែរ3ដងក៏បានដែរអត់មានតោះអត់មានខុសទេតែបើវេ ពីរដងយេនមហាកម្មហ្នឹងអានេះខុសហើយ ត្រឹមត្រូវទេអាត្មាមិនឯកភាពទេដូចជាព្រះមហាថែលើកឡើងនេះញាតិញោមអាត្មាធ្លាប់ធ្លាប់អញ្ចេះធ្លាប់គេបើកឱកាសឲ្យកាលនោះរឿងរ៉ាវធ្លាប់គេបើកឱកាសឲ្យទៅក៏ថានឹងគេថាឲ្យជួយមើលធ្វើម៉េចទាំងវេទាំងការការក្រងអញ្ចឹងឲ្យបាន ត្រឹមត្រូវអាត្មាក៏ចូលទៅចូលរួមអញ្ចឹងស្រាប់តែដល់អាចារ្យនោះមានអី បដៅវេវេសម្ពុតជីវោត្រៃជីវោហ្នឹងឯងវេទៅជាសម្ពុតកឋិនអីវេសម្ពុតអីម៉ាំងកឋិនចេវរាំងសង្កសៈទេមគ្គ3ដងហ្នឹងទៅរួចរាល់ហើយទៅចាប់វេយេនតាមមហាកាំងនេះដោយមហាថៃលើកឡើងថាបរិខាកឋិនលោកម្ចាស់អង្គឯណាទទួលក្រាលគ្រងនៅកឋិនអជ័យវររបស់ខ្ញុំកណាខ្ញុំកណាសូវេបរិខាកឋិនទាំងអស់នឹងប្រកេនចំពោះលោកម្ចាស់អង្គនោះវេចាប់ប្រពន្ធនឹងភ្លាមលោកហុចក្បាលមេក្រូអាត្មា បាទមកគ្រូអាត្មាអាត្មាសួរម្ចាស់កឋិន ទាំងអស់ចាំស្ដាប់អាត្មាទាំងញោមអាចារ្យដែលវេពាក្យដែលវេមិញនេះអាត្មាសូមបញ្ជាក់ថាវេនឹងជាពូប្រមាណត្រៃនឹងគឺវេចំពោះសង្ឃតែស្ដាប់ឲ្យបានណាបរិខាកឋិនកាលនោះតាំងពីទូតាំងពីក្រេដឹក4 5ឡានញោមហើយគ្រូអាចារ្យនឹងចាននឹង4 5000ចានគ្រូអាចារ្យដាក់ទៅហើយអាត្មាប្រកាសថា ចឹងបរិខានឹងស្ដាប់ណាម្ចាស់កថានឹងឯកភាពឬក៏មិនឯកភាពព្រោះញោមអាចារ្យវេ គ្រឿងបរិខាកថានឹងមិនមែនវេសម្រាប់ប្រកេនប្រសងទេ គឺវេប្រកេនចំពោះបុគ្គលលោកម្ចាស់អង្គណាទទួលក្រាក្រងខ្ញុំកណាសំវេប្រកេនចំពោះលោកម្ចាស់អង្គនោះពាក្យហ្នឹងគឺអញ្ចឹងឥឡូវម្ចាស់កថានឹងព្រមឬក៏មិនព្រមញាតិញោមទាំងអស់គ្នាព្រមឬក៏មិនព្រមបើសិនជាព្រមដែលគុណម្ចាស់អ្នកក្រាក្រងនឹងហៅឡានមកដឹកយកទៅលក់ផ្សារ អាត្មាប្រកាសអញ្ចឹងភ្លាមពឹបភ្លាមទេខំធ្វើអស់ទាំងលុយទាំងលុយដើម្បីដាក់មកវត្តមិនក៏ឲ្យលោកយកទៅលក់យកទៅអីចឹងមិនកើតចុះបើវេប្រកេនលោកមិនសិននៅលោកខ្ញុំគិតមើលមិនសិននៅលោកបើចឹងហើយពាក្យហ្នឹងសំបដិសាចោលថ្ងៃហ្នឹងចចេចចាចេចេចចាអាចារ្យខាងថាសំវេម្ដងទៀតទេទេវេរួចហើយគឺមានសិទ្ធិទៅលើគ្រូចៅអធិការហើយលោកអ្នកក្រាក្រននឹងដឹកទៅដល់កបានទេសំវេម្ដងទៀត សំវេសាថ្មីម្ដងទៀតបានអត់ចឹងវេទៀតទៅក៏វេ ទៅបងវេត្រឹមត្រូវទៅកុំឲ្យបខុសកុំឲ្យពិបាកអាហ្នឹងជែកចែកពេញក្នុងពហិតែម្ដងឥឡូវខ្ញុំកណានឹងរៀបរាប់មកប៉ុណ្ណឹងមិនដឹងថាខ្វះខាតអីយ៉ាងណាយ៉ាងណាទេចុចប្រកែងព្រះមហាថែនេះជួយបំពេញបន្ថែមទៀតសូមនិមន្តជ្រាបសាធុសាធុជ្រាបហើយរអអង្គទាំងជឿងាត់ឥឡូវរអអង្គទាំងជាងងះមក ស្ងល់មកងុំទុកពីប្រមាណថ្ងៃមកមកសាលាប្រទេសគេគ្រូវិន័យផងណាហើយនេះកូនសិស្សរៀនចិត្តស្និទ្ធជាមួយគ្រូលោកគ្រូកងអ៊ីវនឹងយូរមកហើយដែរហើយអ្នកស្រាវជ្រាវអ្នកបង្រៀនធម៌អ្នកវិន័យស្រាប់វាសំណាងដល់កកសំណាងអាត្មាហើយណាងាយដែលមានជួបអ្នកចេះឲ្យបំភ្លឺចឹងចឹងណាឥឡូវញោមមើលដឹងណា វេហ្នឹងវេកថាហ្នឹងបើវេរួចហើយលោកមិនតាន់ក្រាលក្រងហើយនៅចាំសិនមានកថាមកប្រមាណវេទៀតក៏បានដែរប៉ុន្តែបើលោកក្រាលក្រងរួចហើយបានចប់បើលោកមិនតាន់ក្រាលក្រងទេចេះតែទទួលទុកទុកឯកលាពហិក៏បានដែរវេចប់ស្រាប់ថាតែគុណមានកថាមកពីនោះមួយមកទៀតទេអឺចាំទទួលមួយទៀតវេមួយទៀតមកមួយទៀតទៅស្រាប់តែមានតិចមកមួយទៀតកុំអាលក្រាលក្រងឲ្យគេយកមកវេអស់ មិននឹងដល់ណាទុតិយាមពេកក្រោយទៀតតតិយាមពេកដល់ក្រោយទៀតចតុតិយាមពេកក្រោយទៀតបញ្ញតិយាមពេកទៅចឆតិយាមពេកណាយកថែដល់100តិយាមពេកតែមកនោះមានបាននៅ đây ទេមកឲ្យទៅលោកក្រាលក្រមចិត្តវេទៅបានហើយព្រះគុណជាអង្គម្ចាស់ដ៏ចម្រើនវេកថាវេកថានឹងគេវេបានតែក្នុងវិហារទេឬមួយក៏វេក្រៅវិហារបានដែរ វត្តខ្លះធ្វើពហិអត់តន់ហើយឥឡូវជាច្រើនដល់ឥឡូវមិនដឹកមិនលិចលឺលិចក្រមអាចារ្យថាហឹងវាលើសាលាទៅមានរហូតដល់ខ្លះអត់បានហែទេពេលរៀបហែកថាឆាយ៉ាំរួមមកនោះធ្លាក់ធ្លៀងក្រឹបលោកបញ្ញាផងអីផងអាចារ្យថាមកយកតែឆាប់មកខ្ញុំអត់ត្រៃយកតែប៉ុណ្ណឹងទៅបានបាច់ហែវែងទេទុកនឹងអត់អស់ទៅទៅវាទៅប៉ុណ្ណឹងទៅគេក្នុងពហិ ប៉ុន្តែបើអាបហានឹងធ្វើមិនទាន់ហើយផងបាំងកស៊ូចុះឡើងចុះឡើងខ្យល់លបអស់ហើយតែចឹងហើយក្រៅពីពហិឥឡូវមានតែធ្វើរូងឬក៏ធ្វើសាលាឬក៏លើសាលាឆាត់អីហ្នឹងតើអាចវេនឹងក្រៅពហិបានដែរឬអត់សេចក្តីនេះច្បាស់ច្បាស់ប្រធានខាងក្នុងគេថាសមរតនីបំភ្លឺណាសំនិមន្តវត្តបានមួយទៀតហើយមានសំណួរញាតញោមសួរពីខាងក្រៅ ឥឡូវមហាថៃហ្នឹងសួរហើយមិនទាន់អស់ចិត្តទេបានសំណួរមកពីក្រៅជួយសួរទៀតអាហ្នឹងអាត្មាដឹងយ៉ាងណាទេបើសំណួរមហាថៃក្រំបន្តិចសំណួរញាតញោមប្រជុំគ្នាមកមកស្លឹកមកស្លឹកមកស្លឹកម្នាក់ទៅប្រំចប់ដល់ម៉ោងប្រហែលទៅយកមកណូតលឥឡូវទៀតហ្នឹងឯងចាប់មើលសិនវេកថាញាតញោមចាំទុកកថានេះ ញាតិញោមពុទ្ធបរិស័ទឲ្យ ទៅប្រសង់លោកគង់ចាំព្រះវសាវាអត់មានរឿងសំខាន់នៅលើនៅលើថាមានវិហារអត់វិហារវេលើវិហារវេក្រៅវិហារក្នុងវិហារអត់មានអត់មានតាកទងនឹងរឿងហ្នឹងទេចង់វេកន្លែងណាក៏បានដែរឥឡូវបើយើងលើកថាឥឡូវវេកថានឹងវេបានតែនៅលើព្រះវិហារទេ វេនៅលើសាលាមិនបានឧទាហរណ៍ កថានេះឲ្យតែលោកចាំវសាគឺមានសិទ្ធិទទួលក្រាក្រងចោះអង្គខ្លះលោកមិនបានចាំវសាក្នុងវត្តទេលោកចាំវសាក្នុងអាស្រមចាំវសាញាតិញោមសម័យដើមគេមានសទ្ធាជាផ្លែណាឃើញលោកអញ្ចឹងគុំចាមុនចាំវសាក្នុងនៅទីកន្លែងរបស់ខ្ញុំកណាទៅដីខ្ញុំកណានឹងក្រោយមកចំការខ្ញុំកណាធ្វើរោងទីស្នាក់អាស្រ័យប្រកេនលោកម្ចាស់សំលោកម្ចាស់គង់ចាំវសានៅខាងក្រោយទីកន្លែងរបស់ខ្ញុំកណាទាំងលោកចាំវសាក្នុងទីនឹងចេញវសាវេក ហើយសពុតកឋិនទៅវេប្រកែកលោកខាងក្រោយចការញាតញោមហ្នឹងហើយដល់ដល់លោកចាំអសានហ្នឹងហើយតែហែទៅវេប្រកែកនេះណា មិនវេប្រកែកលោកនៅក្រោយចការញាតញោមហើយសួរទៅវេកើនកើនវេបានទាំងអស់អត់មានតោះទេអត់មានតោះអត់មានប្រកែកប្រកាន់ថាវេកឋិនតតវេ ក្នុងវិហារឬក៏វេនៅលើនៅក្នុងសីមាគឺអត់មានទេ កឋិនដែលចាំបាច់ទៀមទាយកសេមានោះត្រង់ញត្តិទុតិយកម្មវិជាសនាទមេផន្តេអានឹងបានចាំបាច់មានសេមាមានសេមាចាំចកាអង្ក្រោញាតិញោមវេរួចទៅលោកមិនអាចមានសិទ្ធសិទ្ធអបឡោកសម្ពុតកឋិនញត្តិទុតិយកម្មវិជាបានទេអញ្ចឹងលោកត្រូវរស់សេមាខ្ចីវត្តស្លក្រាមឬវត្ត4មុខមន្តប្រសងមកឲ្យគ្រប់ចំនួន5អង្គមកញត្តិទុតិយកម្មវិជារួចរាល់ហើយ លោកយកសម្ពត់នឹងវិញមកក្រោយចការញាតញោមមកក្រាលក្រុងនឹងក្រោយចការនឹងវិញទៀតអញ្ចឹងណាបានអត់មានតោះអត់មានខុសទេកថានេះនោះតែបើញ៉ាត់តែដើមវត្តគេរួចហើយក្នុងសីមាគេក្រាលក្រុងក្នុងសីមាគេអត់ឡើងទៅជាកថាទេព្រោះអត់ឡើងទេតោះតែមកក្រាលកន្លែងខ្លួនឯងវិញចាំភាសាក្នុងទីណាវេកន្លែងក្នុងទីនោះលើកឡើងត្រង់នេះបញ្ជាក់ចែកជូនញាតិញោមថាកថានឹងអត់មានប្រកាន់ថាវេតតទៅលើពហិក្នុងសីមាទេ វេកន្លែងណាក៏បានទូយ៉ាងវត្តសន្តិវ័នអាត្មានេះមិនដែលវេលើពហិយទេវាចង្អៀតណាស់កូនបោតនោះញោមហើយវត្តសន្តិវ័នទីខ្ញុំក៏ទៅឯងឃើញកូនបោតទៅអត់មានទៅវេណាងកើតវេតែក្នុងសាលាមករហូតតាំងពីណាពីណីមកអាត្មាបួសរហូតរហូតចេញមកមកវត្តមឹមនឹងទៀតនៅតែវេតែលើសាលារហូតរាល់ឆ្នាំបើក្នុងក្នុងបោតនឹងវាចង្អៀតនោះអត់មានវិហារនោះវត្តសន្តិវ័នយ៉ាងហ្នឹងអញ្ចឹង មិនចាំបាច់ទេពេលអាចារ្យខ្លះដាច់ខាតថ្ងៃមុននេះទៅប្រធានលោកគ្រូនៅខាងលិចនេះថាអត់ដាច់ដាច់ខាតអាចារ្យបកែកលោកថាញោមអើយក្នុងពហិនឹងពហិវាតូចវាចង្អៀតណាស់មិនកើតទេសូមឲ្យញោមនឹងទៅវេនៅសាលាតដឹងញាតញោមវាច្រើនកុំឲ្យពិបាកក្តៅអង្គុយខាងក្រៅក្រៅនឹងក្តៅណាស់អាចារ្យថាអត់កើតទេតតែក្រុងពហិបានបានវេអានឹងខុសតែម្ដងប្រកាន់អញ្ចឹងខុសតែម្ដងពុកអត់អត់មានពហិនឹងទៅវេមិនកើតអញ្ចឹងអត់មានអត់ធ្វើកឋិនអត់កើតទេអញ្ចឹងហ៎ បើអត់វិហារទៅតោះមានវិហារបានធ្វើកតិនកើតចឹងថាអត់ទេអត់វិហារក៏ដោយមានវិហារក៏ដោយទៅធ្វើកតិនបានវេកន្លែងណាក៏បានដែរអត់មានតោះអត់មានខុសទេអញ្ចឹងញាតិញោមពុទ្ធបរិស័ទសាធុសពបរោះទាំងអស់ជ្រាបតាមអត្តន័យសេចក្តីនេះប៉ុណ្ណេះចុះសូមនិមន្តជ្រាបអញាតិញោមជ្រាបអីអត់អើបើជ្រាបអាត្មាក៏ជ្រាបគេដែរតែបើញាតិញោមមិនជ្រាបទេអាត្មាក៏មិនជ្រាបដែរ ញ្ចឹងមកបរិវេណវត្តវេទនាវេទៅវាមិនសំខាន់ទេរឿងវេសំខាន់លោកសោកញាក់តែនោះទេបើវត្តនឹងអត់ទាន់មានសីមាទៅខ្ចីសីមាគេសោកសិនថ្ងៃមុននៅខេត្តកពតមានរឿងពិជែកឲ្យរឿងហ្នឹងអ្នកថតគ្នាប្រញាប់មកថតមកកន្លែងទៀតសង្ឃឹមថាតែគេហែហើយបានទៅថតមកកន្លែងទៀតមានអីតម្រាំទៅជជែកគ្នាដាច់ស្រេចឲ្យរឿងវេហ្នឹងខកបងគេនោះអត់បានទៅថតទៅទៀត ចឹងរឿងវេវាអត់សំខាន់ទេប៉ុន្តែសំខាន់លោកសោតញាត់ដល់បើលោកសោតញាត់ហ្នឹងបើពហិយហ្នឹងវាមានសីមាវត្តមានសីមាសោតទៅហើយបើពហិយហ្នឹងมันមានសីមាប៉ុន្តែវត្តមានសីមាវត្តទៅហើយមានព្រំលបងមានប្លង់មានអីច្បាស់លាស់ហើយសោតបានហើយឲ្យតែសំជុំគ្នាប៉ុន្តែបើអត់មានសីមាទៅខ្ចីវត្តគេសោតមួយភ្លែតហើយដឹកយកមកធ្វើឯហ្នឹងវិញ បញ្ញប្រយ័ត្នទៅវេទនាក៏បានវេនៅគៀនរវល់អត់មានប្រសងដឹងលឺមុនប្រសងទៅផងវេទនាវេទៅមុនប្រសងទៅជាមួយផងញោមញាតពុទ្ធបរិស័ទច្បាស់ហើយពីរឿងវេហ្នឹងឥឡូវឃើញថាមួយម៉ោងកន្លះហើយយាយតាខ្លះហ្នឹងក៏ប្រហែលជាចប់ចកេះចប់ចកងដែរសំណួរខ្ញុំកណាមិនខ្វះទេវាចិត្តតែចេញមកព្រោះវាឆ្ងល់ឆ្ងល់ហើយនិយាយថាមួយម៉ោងកន្លះក៏លឿនម្ល៉េះ កឋិនស្រុកខ្លះហ្នឹងក្រមានត្រៃហ្នឹងគាត់ធ្វើទិញមកហ្នឹងគាត់រៀបចំប្រដាប់ហ្នឹងវាមាន3ប្រដាប់កឋិនហ្នឹងគាត់ដាក់មានអាត្រៃធំគាត់ហៅត្រៃធំអាហ្នឹងមានសង្ក្តីហើយអាត្រៃតូចមកគូអាហ្នឹងគេហៅត្រៃលៀងត្រៃតូចហ្នឹងមកគូមានតែប៉ុណ្ណឹងឯងត្រៃធំមួយហើយដល់តែមានអ្នកខ្លះទៀតគេចូលតែត្រៃលៀងលៀងលៀងលៀងនេះឯនោះជាបរិវារអ្នកខ្លះគ្មានធ្វើប៉ុនឯងទេចាំតែមកចូលគេតម្រងហ្នឹង ចាំតាហែទៅរបៀបយកទៅខ្លះក៏យកមកដាក់សូត្រមុនជាមួយគេទៅដាំស្លោអីអីគេហ្នឹងបាយទឹកអីជាមួយគេហ្នឹងហ្មងហ្នឹងមិនបាច់មកពិបាកមកចូលក្នុងគេអញ្ចឹងដល់តាហែយកទៅប្រគេនប្រសងវេរួចស្រេចលោកមិនក្រាលអាត្រៃធំហ្នឹងឯងលោកតែក្រាលអាកូនត្រៃទូចដែលគេយកមកផ្ញើគេមិននឹងធ្វើបុណ្យគេមិននឹងសូត្រមុនទេផងគេមកបាយជាមួយឯងទៀតឲ្យមកម្ដងពីរបីនាក់ទៀតផងហ្នឹងហើយដល់អញ្ចឹងទៅអ្នកម្ចាស់បុណ្យខ្លះគាត់អត់ចេះ ហើយយើងអត់តែឯងទិញមកមានអាធុំមានអាទូចមិនក៏មិនក្រាលអាធុំទៅក្រាលអាទូចញាប់ចិត្តហើយយើងបានប៉ុនឯងអត់ចេះវាបានប៉ុនដែរឬក៏ប្រយ៉ាងណាឬមួយក៏យើងត្រូវរៀបចំធ្វើចិត្តយ៉ាងណាបើលោកក្រាលមិនចំអាត្រៃភូមិខុសបំណងគេអញ្ចឹងអាមិនដែរកុំភ្លឺបន្តិចទៀតមើលតាមកាលវេលាសូមនិមន្តសាធុអរប្រគុណណាស់ពីខាងដើមមិញណា លោកថាអាត្មានឹងធ្លាប់សិក្សារៀនសូត្រជាមួយនឹងលោកគ្រូកំអ៊ីវកូនសិស្សលោកគ្រូកំអ៊ីវតាមពិតនឹងមហាថែនឹងក៏កូនសិស្សលោកគ្រូកំអ៊ីវដូចគ្នាដែរកាលពី4 5ដណ្ដប់ឆ្នាំមុននោះកូនសិស្សដូចតែគ្នាទេ ដើរពីវត្តសន្តិវ័នទៅរៀននៅវត្តតម្រៃសវត្តផ្សារថ្មីនឹងនៅអ្នកដើរទៅទាំងហ្វងទាំងហ្វងទៅរៀនជាមួយនឹងលោកគ្រូកាលនោះឥឡូវ តកតងនៅក្នុងបញ្ហានេះវិញសម្រាប់ញាតិញោមនេះមិននិយាយពីរឿងប្រសង់ទេណានិយាយពីរឿងញាតិញោមវិញម្ដងអានឹងត្រូវត្រៀមចិត្តដែរណាញាតិញោមពុតបរិស័ទសួរថាពេលដែលញាតិញោមវេនឹងវេថាម៉េចវេមិនសង្កសៈទេមៈមិនចឹងអញ្ចឹងត្រៃជីវរនឹងទៅជារបស់អ្នកណា មិនទៅជារបស់ប្រសង់ស្រេចបាត់ទៅហើយ អដល់អទៅជារបស់ប្រសង់ស្រេចទៅហើយអញ្ចឹងប្រសង់ធ្វើនៃការអបឡោកសម្ពុតកថានឹងឲ្យទៅបុគ្គលអង្គណាមួយក្រៅក្រងហើយលោកអ្នកក្រៅក្រងនឹងទៀតលោកពេញចិត្តសម្ពុតមួយណារើសយកសម្ពុតមួយនោះហើយដល់ទៅពេញចិត្តមិនពេញចិត្តអាត្រ័យធំរបស់ញាតិញោមម្ចាស់កថាធំទៅពេញចិត្តអាត្រ័យតូចនៅនៅកលៀតអញ្ចឹងឯនោះវិញណោដល់អញ្ចឹងញោមមើលនេះអន់ចិត្តឥឡូវសុំបច្ចៈចៃជូនញាតិញោមថា លោកអ្នកក្រាលក្រងនឹងមិនមែនក្រាលក្រងរបស់ញាតញោមទេក្រាលក្រងរបស់ប្រសង់ទេព្រោះយើងវេឲ្យប្រសង់ហើយ វេប្រកែងចំពោះប្រសង់ហើយលោកក្រាលក្រងសម្ពុតតូចក៏ដោយធំក៏ដោយរបស់អ្នកណាក៏ដោយគឺជារបស់សង់តែប៉ុណ្ណោះយើងជាប់ត្រឹមយ៉ាងកេញត្រឡប់មកផ្ទះវិញជាការស្រេចបាត់ទៅហើយអត់មានរញ៉េរញ៉ៃពាក់ព័ន្ធដល់យើងទៀតទេកុំយល់ច្រឡំណា វាមានប្រវត្តិរឿងរ៉ាវអាត្មាធ្លាប់ឮលេងលេងមកមានអាចារ្យជើងខិលយាយយាយចាំមើលលោកហ្នឹងមិនទេលោកទទួលកឋិនរបស់យាយណាលោកឯងយាយធ្វើកឋិនឆ្នាំនេះវេប្រកេតលោករួចហើយបើលោកក្រាលសម្ពុតកឋិនរបស់យាយទើបយាយបានអានិសង្កឋិន បើលោកអត់ក្រុមសម្ពុតជីវិតរបស់យាយទេយាយចប់ហើយកឋិននឹងដូចយកទៅកវត្តចោលក្នុងស្ទឹងចឹងឯងអត់មានបានអានិសង្កឋិនទេយាយនោះគ្មានហ៊ានចេញទៅផ្ទះទេ វេរួចហើយយ៉ាងកាញ់រួចហើយគេទៅផ្ទះអស់យាយនោះលបតាំងអមតោតោទៅលបមើលតាមប្អួយបន្តិចទៅលបលបលបលបមើលតាមទ្វារបន្តិចទៅ ស្រាប់តែលោកក្រាក្រងអត់ក្រងផុនគាត់ទៅក្រងផុនផ្សេងអញថាឲ្យថាអាចារ្យប្រាប់អញអញ្ចឹងមែនអញ្ចឹងមែនទេប្រាប់អញ្ចឹងមែនឥឡូវអញ្ចឹងមែនអញ ចំណាំទុកថ្ងៃក្រោយអាចឈប់ធ្វើបន់កាភិនជាមួយលោកវត្តនឹងទៀតហើយក្រុមតផន់គេចឹងឲ្យក្រុមផន់ឯងដូចអត់បានធ្វើចឹងឆ្នាំក្រោយទៅធ្វើវត្តផ្សេងហើយហើយបើបានដឹងតែខ្លួនឯងចឹងអន់ចិត្តតូចចិត្តតែខ្លួនឯងចឹងគ្រាន់ដើរប្រាប់គេទីកុំឲ្យទៅធ្វើកាភិនដាក់វត្តនឹងមកនេះអត់ក្រុមផន់យើងទេក្រុមដាក់ក្រុមតផន់គេនេះនេះចាប់តែម្ដងនឹងអានិសង្កថិនរបស់ញាតិញោមធ្លាក់ចុះក្រឹបក្រឹបក្រឹបតែម្ដងបើអត់បានអានិសង្កច្រើនទេអានិសង្កនឹងមានការធ្លាក់ចុះដោយអំណាចចិត្ត នឹងឯងមានការអអន់តូចចិត្តសពន់ចិត្តអាតូចចិត្តសពន់ចិត្តហ្នឹងឯងវាស៊ីបនយើងអស់មកកដោក្នុងគណៈក្នុងពេលវេលាហ្នឹងបើអញ្ចឹងសម្រួលចិត្តសម្រួលចិត្តមានតែយ៉ាងកេងចប់ទៅផ្ទះប៉ុណ្ណឹងជាការស្រេចបាត់ហើយអត់មានអន់ចិត្តអីទេសូមទាន ព្រះមហាថែនិមន្តជ្រាបកណាអបគុណណាស់ជ្រាបហើយបើអញ្ចឹងបនរបស់ញាតិញោមដែលវាកើតបានហ្នឹងត្រឹមយ៉ាងកេងចប់ហ្នឹងទេ កឋិនវាចែកជា2ទៀនហ្នឹងណាកឋិនទៀនមួយកឋិនកម្មមួយកឋិនទៀនតាំងពីថ្ងៃប្រាប់ភ្ញៀវថ្ងៃធ្វើបុណ្យដើរទិញអីរហូតហាយទៅវេចប់សង្កសតិមគ្គចប់យ៉ាងចេញហើយចប់ត្រឹមសង្កសតិមគ្គកឋិនទៀនចប់ហើយបានបុណ្យហើយលែងជារបស់យើងដែលវាបានបុណ្យហ្នឹងត្រង់ឈប់ជារបស់អញឈប់ជាត្រៃអញបានត្រង់តែហ្នឹងបើលោកទទួលយកទាំងអស់ហ្នឹងហើយចប់ត្រឹមហ្នឹង រួចចាប់ពីលោកក្រាលក្រងចាប់ពីលោកទទួលទៅក្រាលក្រងរហូតចប់អានឹងរឿងកថានកម្មរឿងបបសង់កថានបបសង់លោកក្រាលមួយណាក៏ដឹងតែយើងបានបនដែរអត់អីទេអត់មានបញ្ហាអីទេធ្វើចិត្តឲ្យស្រួលទៅរួចទៅនៅលោកមើលលោកក្រាលត្រែកអញឯត្រែកគេអូននៅត្រែកអញឡើយក៏លះបងដាច់ផងហ្នឹងពេលសឡលោកលោកប្រើសឡអញអត់ទេឆាន់សឡអញឆាន់អត់តែលោកមិនឆាន់សឡអញអញអត់បានបនទេមើលទៅ ថ្ងៃនឹងជ្រុលដៃដាក់ប្រហុករៀងជ្រុលតែលោកមិនឆាប់នៅកន្លោអញដែលទៀតអត់ប៉ុនចឹងហើយវាជើងឈប់ជារបស់អញសំខាន់នៅទទួលអាហ្នឹងវាប្រៀបដូចយើងទៅទិញខោអាវចឹងយើងឲ្យលុយទៅគេយើងយកតែអាវហើយឲ្យលុយទៅគេហើយដល់យើងយកមកដល់ផ្ទះយើងគិតពិចារណាថាអ្នកលក់ខោអាវមកឲ្យយើងដែរយើងឲ្យលុយទៅហើយតើលុយហ្នឹងគេប្រើឬមិនប្រើតិចគេមិនយកលុយអញទៅចាយគេយកទៅដាក់ហັບអីអញមិនបានខោអាវទេ ឯងឲ្យលុយគេហើយតិចគេមិនយកលុយឯងទៅចាយតិចយកទៅបន់ដាក់ក្នុងទូទុកឯងអត់បានខោអាវវាមិនមែនអញ្ចឹងទេអារឿងយើងបានខោអាវយើងយកមកហើយណែឯងលុយឲ្យរួចយកទៅអីទៅស្រែកណែឯងហាយចោលបងឯងទៅកុំឲ្យរឿងជាមួយយើងហើយអានឹងដូរគ្នាអញ្ចឹងដែរណាយើងទៅដល់សង្កស័កពីមាសដូរយកបនចប់ហើយពីខុសសំនឹងធ្វើទៅបើពីខុសសំធ្វើត្រឹមត្រូវបានអានិសងខ្លួនព្រះអង្គហ្នឹងហើយបើព្រះអង្គធ្វើមិនត្រឹមត្រូវអានិសងទៅម្ចាស់អ្នក បននេះណាហើយប្រសំបានតាអានិសងសលៀបទេអានិសងក្នុងវិន័យអត់ទៅរឿងចែកដាច់ពីគ្នាមាននិយាយខ្លះតែអញលែងហែទៅវត្តហ្នឹងអត់កាប់ទឹកដូងឲ្យអញផឹកផងខ្ញុំតែទៅមួយវត្តទៀតនោះគ្រាន់តែអញមកពីតម្រងជួគ្នាហើយគេកាប់ទឹកដូងឲ្យអញផឹកទៀតហ៎និយាយខ្លះថានេះខ្ញុំបានដាក់ក្នុងឡាននោះទៀតហ៎ហើយមកវត្តនេះអាចារ្យកុំស្ដីរកឯងគុយមិនដឹងទៅប្រគុណមិនដឹងទៅអីណាអត់មានកាប់ដូងកាប់អីទួយលែងទៅណា អារឿងហ្នឹងវាជារឿងមួយផ្សេងក្រៅពីបំណែវាជារឿងសំណាក់តំណងនឹងចេតនាទេហើយរឿងកថាហ្នឹងលោកក្រាលមួយណាក៏យើងអត់ភ័យដែរណាញោមប៉ុន្តែប្រគុណម្ចាស់ឮថាមិញហ្នឹងថាមានអាចារ្យជើងខលអាចារ្យជើងខលអ្នកថាអញ្ចឹងបំភ័យយាយយាយប៉ុន្តែបណ្ដាអាត្មាស្ដាប់មើលទៅប្រហែលជាមិនមែនអាចារ្យសំយើងទេញោមហ្នឹងមិនមែនអាចារ្យសំយើងទេហើយលោកថាហ្នឹងក៏មិនត្រូវដែរ អាចារ្យហ្នឹងមិនមែនជើងខលទេមាត់ខលទៅវិញមិនត្រូវព្រោះជើងខលនឹងមកថាទេកើតអញ្ចឹងគាត់មាត់គាត់លពឹសមាត់អញ្ចឹងអាចារ្យហ្នឹងមិនមែនជើងខលទេមាត់ខលមិនមែនជើងខលទេក៏មិនមែនដៃខលទេគឺខលមាត់ហ្នឹងហ្នឹងមិនអីទេវាធម្មតាអ្នករៀនអ្នកសូត្រជួនកាលមានចំណេះចេះរៀងរៀងខ្លួនប្របាកទាញគ្នាអញ្ចឹងមែនជួនកាលជឿលើលោកជួនកាលអាចារ្យមិនជឿលោកជួនកាលលោកមិនជឿអាចារ្យអញ្ចឹងបានបុរាណគេថា កុំឲ្យយកឆ្អិនជាឆៅកិច្ចក្នុងក្រៅមានមេត្រាកុំអាងឯងបញ្ញាចោលច្បាប់ក្បួនលោកព្រេងនាយអាចារ្យដោយប្រសពដោយកំណាងយើងតែបញ្ញាយើងតែឆ្លាតចោលច្បាប់ក្បួនអត់ទេហើយតងុយគាត់ថាអឺធម៌ពុទ្ធមានតែមួយអង្គលោកសង្ឃបួសរៀនមានដល់វត្តសង្ឃខ្លះចេះស្ទើរចាំមិនស្ទាត់ភ្លឺភ្លឺសោកភ្លាត់មិនត្រូវខ្យល់ គេប្រាប់ថាខុសប្រកាន់ខឹងមិនដឹងតែខ្លួនរៀនមិនដល់មិនដែលសួរគេព្រោះមិនឆ្ងល់សង្កល់ថាឯងនឹងត្រូវវាមិនដែលខុសអូតែងូតនឹងរឿងមិនចេះចប់ទេអញ្ចឹងបានគេថាលោកនាងទៅឲ្យសិនណាពុទ្ធាំងសរណង្កិឆាបេចាធមិគុណមិបេធម្មងសរណង្កិឆាបេមិគុណបេ ថាទេសង្ខាំងសរណង្កឆាបេមិនគំពីបេអាត្មាគាត់ដាក់ផ្លឹកនឹងជាមកមើលបេរបស់លោកមែនចាញ់លោកលោកគាត់ដាក់ផ្លឹកវាចាញ់ដល់ទាំងហ្នឹងមកបើជាមកមើលលោកគាត់ដាក់ផ្លឹកបេរបស់លោកមែនលោកពេញវះពូអានោះវាជួនកាលចឹងតែប្រកម្មហ្នឹងអត់ដឹងថាខ្លួនខុសទេនឹងត្រូវទៀតអាកាពីនឹងច្បាស់កាពីបេរបស់លោកមែនថាមែនអាចារ្យគេចេញពុកបេមែនអញ្ចឹងចោលបាទ ហើយចឹងចឹងដែរយើងទាំងអស់គ្នាជួយសម្រួលគ្នារឿងកថានឹងអាត្មាដោយថាពេលគេហែកថាទៅគឺញោមនៅមើលបើញោមនៅមើលពេលលោកក្រាលក្រងបញ្ហាអ្នកថតមួយបញ្ហាមេក្រូមួយកុំតែគៀកជាប់ហត្ថបាសពេលលោកសោតហ្នឹងជួនកាលមេក្រូហ្នឹងវាមិនសូវលឺចូលទៅសេរីជួយទៅកាន់ក្បាលមេក្រូខិតទេតាជាប់ហត្ថបាសជាមួយលោកកំពុងសោតហ្នឹង ហើយអ្នកថតវីដេអូអ្នកថតរូបស្លឹកអីជើងកើចេះតែដើរថតស្លឹងចុះស្លឹងឡើងទៅវាជាប់អហត្ថបទហ្នឹងឬក៏យាយអ្នកដែលអង្គុយមើលនឹងជាប់អហត្ថបទហ្នឹងអាហ្នឹងក៏វាមានបញ្ហាមួយដែរអញ្ចឹងយើងយល់អាកិច្ចវិន័យហ្នឹងទៅបានទៅធ្វើទៅបានបនបានអានិសងហ្នឹងវាច្រើនខ្ញុំកណាអាត្មាភាពក៏វាធ្លាប់មានជួបប្រទះរឿងរ៉ាវខ្លះគួរឲ្យចាប់អារម្មណ៍ច្រើនដែរប៉ុន្តែបើឲ្យខ្ញុំកណាសួរ2ម៉ោងទៀតមិនទាន់អស់ចម្ងល់ផងនៅឆ្ងល់ច្រើនណាស់ ប៉ុន្តែឥឡូវសន្និមត់ថា2សំណួរទៀតចប់ហើយ2សំណួរធំធំប៉ុន្តែកូនសំណួរដឹងប្រមាណទេ2សំណួរហ្នឹងសំណួរមួយនិយាយតាមមួយចំនួនគាត់មិនចង់ធ្វើកថានេះជាមួយគេគេហែប្រមូលទៅវត្តស្លោក្រាមប្រមូលគាត់ធ្វើឬក៏លោកអាចារ្យវត្តស្លោក្រាមហ្នឹងទៅតាក់តងធ្វើកថាប៉ុន្តែវត្តតែញោមបើអាចារ្យទៅតាក់តងធ្វើ ញោមធ្វើទៅបានបើលោកអង្គនឹងទៅតាក់តងហើយយកមកក្រាលក្រុងលោកអង្គនឹងអ្នកក្រាលក្រុងដដែលខុសយ៉ាងអត់ត្រូវទេអញ្ចឹងឯងលោកទៅតាក់តងគេឲ្យគេធ្វើហែមកវត្តខ្លួនឯងអត់បានទេបើតាក់តងគេហែទៅវត្តផ្សេងបានឧបមាដូចប្រគ្រូនេះទៅដើរតាក់តងកថាគេហែមកវត្តអាត្មាបាន1000ក៏ទទួលដែរអានឹងអញ្ចឹងណាប៉ុន្តែបើហែទៅក្រាស់ក្នុងខ្លួនឯងអត់បានទេដល់អាចារ្យទៅតាក់តងសុំគេទៅគេថា មានអត់និយាយនៅអូខ្ជិលធ្វើខ្ញុំមិនចូលរួមទេព្រោះកថាវត្តណាក៏ដោយបើខ្ញុំធ្វើតលតែខ្ញុំមេគេបានខ្ញុំធ្វើបើឲ្យខ្ញុំទៅចូលជាបរិវារគេចូលតែលៀងតែងៀងចូលជាមួយគេខ្ញុំមិនចូលទេខ្លាចកើតទៅជាបរិវារគេខ្លាចកើតទៅជាខ្ញុំគេទៅជាបរិវារគេអញ្ចឹងអ្នកខ្លះគាត់ប្រកាន់អញ្ចឹងហ្មងបើថាមិនឲ្យគាត់ធ្វើមេកថាទេអាហ្នឹងគាត់មិនខកចិត្តទេ ព្រោះតែទម្លាប់ភ្នត់កំណត់បែបហ្នឹងហើយបានជាខ្មែរយើងឲ្យតែមានលោកធំចូលរួមមិនចេញលុយក៏ដាក់គាត់ជាមេដែរអានេះឲ្យកតញ្ញូអញ្ចឹងឲ្យតែមានលោកធំមេឃុំក្តីនាយកសាលាក្តីជាវាយស្រុកក្តីជាវាយខេត្តក្តីអេដមក្តីទោះបីចូលរួមមិនចូលរួមឲ្យតែបានឈ្មោះចាត់ទុកថាជាមេទាំងអស់ព្រោះយើងមានអាផ្នត់កំណត់អញ្ចឹងអញ្ចឹងអ្នកខ្លះយល់ថាខ្ញុំបើទៅធ្វើកថាយ៉ាងដែរតើតែខ្ញុំនឹងមេគេបានខ្ញុំធ្វើបើឲ្យខ្ញុំទៅចូលត្រៃលៀងត្រៃជំនាញឬក៏ចូលសារដកអីខ្ញុំមិនចូលជាមួយទេ ខ្លាចបរិវារគេខ្ញុំគេខ្ញុំទុកចិត្តទៅវត្តផ្សេងអញ្ចឹងបើចូលសាដកជាមួយគេឬចូលត្រៃលៀងត្រៃជំនៀងជាមួយគេកើតជាបរិវារគេមានន័យអត់នៃគុណសូមរតនាឆ្លើយបកែក្រាប់ដើមមែនសើបអង្កេតតាមដានតាំងពីយាយណាមិនព្រមចូលរួមជាមួយគេធ្វើតល់ធ្វើម្នាក់ឯងបានធ្វើមេដាច់មុខគេ ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទដ៏ចម្រើនរឿងកថានេះឲ្យតែធ្វើទោះជាស្បង់មួយក៏ដោយទោះជាមិនមានស្បង់ក៏ដោយមានតែកម្លាំងចូលរួមក្នុងកម្មវិធីបនកថាជាលុយជាកាក់ជាមាសជាប្រាក់ក៏ឈ្មោះថាជាម្ចាស់កថាដែរឈ្មោះថាជាម្ចាស់កថាទាំងអស់កុំឲ្យយល់ច្រឡំ ដោយលោកយាយដែល ព្រះមហាថៃបានលើកឧទាហរណ៍មិញខ្លាចថាខ្លួនឯងជាបរិវារគេ តាមពិតបន់មិនមែននាំឲ្យមនុស្សយើងកើតទៅជាបរិវារគេទេបន់មិនមែននាំឲ្យកើតទៅទាសាទាស័យគេទេបន់នាំឲ្យយើងកើតជាធំមានអំណាចមានយសមានស័ក្តិមានមុខមានមាត់នៅក្នុងសង្គម តែរឿងដែលធ្វើឲ្យកើតទៅជាបរិវារគេនឹងដោយសាររឿងកម្មពីវរាផ្សេងទេ យើងប្រើប្រសង់ក្តីប្រើម៉ែឪក្តីអាហ្នឹងតែជាហេតុនាំឲ្យកើតជាតិណានាមកកើតជាទាសាទាស័យប្រើអ្នកមានគុណធម៌ខ្ពង់ខ្ពស់ចាស់ព្រឹទ្ធាចារ្យជាងខ្លួន អានឹងទៅឲ្យកើតទៅជាតាទាទាសាទាស័យខ្ញុំកញ្ជះអ្នកបំរើគេតែបុតដែលយើងចូលរួមជាមួយនឹងត្រៃធំគេចូលជាមួយនឹងត្រៃ ចូលនឹងលៀងក្តីចូលជាលុយជាកាក់ក្តីបន់ទាំងអស់នោះឲ្យបានភាពជាធំភាពជាអធិបតីទាំងអស់សូមប្រគុណម្ចាស់និមន្តជ្រាបសាធុសាធុសាធុបកែណាស់ប្រគុណម្ចាស់ហើយលោកតាតបងវិយុងអើយជួយការពារអង្គនឹងធ្វើម៉េចកុំឲ្យសិតឲ្យសឲ្យពួករស់រាល់ជាតិសំដែងធម៌ជូនយាយតាបកែមែន អញ្ចឹងអារឿងកើតទៅជាខ្ញុំគេជាបរិវារគេអានឹងទូមកពីប្រើម៉ែមកពីប្រើឪអីជាអកុសលកម្មនោះទេរីឯអ្នកធ្វើកថាសូម្បីតែចូលសាដកអង្គគេកើតជាមហាសិទ្ធិក៏មានចូលត្រៃលៀងត្រៃជំហៀងគេកើតជាស្ដេចក៏មានគ្រាន់តែចូលភ្លុកតម្រៃធ្វើកំពង់មជុលម្ដងកើតទៅជាស្ដេចក៏មានដែរ អាហ្នឹងវាដោយសារតែអានិសង្សនៅលើចិត្តរៀងរៀងខ្លួននេះឃើញតែរបស់ច្រើនមិនមែនអង្គុយតែថាចិត្តហ្នឹងជ្រះថ្លាដូចគ្នាទេជួនកាលច្រើនហ្នឹងអួតក្អេងស្អាមតិចលឺគ្មានអាណាដល់អញទេថាណានោះតិចថានេះតិចណាដល់អញទេអួតច្រើនវិញមើងងាយច្រើនវិញបកើបាបទៅវិញក៏មានដែរបាបបងដែរប៉ុន្តែមានសំបាបជាមួយដែរផងហើយអ្នកខ្លះតែមិនទិញទួចទេប៉ុន្តែគោរពអើយធ្វើម៉េចខ្ញុំអស់ហើយសមត្ថភាពតែប៉ុណ្្នឹងឯង អស់ហើយខំមិនសមមកតំងបានធ្វើកថាឥឡូវទោះបីកូនត្រៃទួយមើលក៏ដោយប្រហែលឆ្នាំហើយទៅបានម្ដងហ្នឹងឯងសบายរីករាយក្នុងចិត្តអូយបានបុលច្រើនណាប៉ុន្តែចេះអត្រៃស្បងស្បាយត្រៃយពរហ្នឹងជារបស់វិខោសំអ្នកប្រើអញ្ចឹងញាតិញោមធ្វើកថាហ្នឹងដាំពូជអារបស់ស្បងស្បាយត្រៃយពរហ្នឹងប្រើដល់ទៅពេលគាត់បានអានិសង្ឃមានន័យថាជាតិក្រោយគាត់បួសទាំងអស់គ្នាប្រើត្រៃហ្នឹងឬក៏អ្ហ្មិច ឬមួយគាត់កើតមកជាអ្នកលក់ត្រែងឬមួយក៏គាត់បានស្បង់ចពោនឹងច្រើនឬក៏អានិសងខុសពេញយ៉ាងណាសូមអរិទ្ធនីឆ្លើយអ្នកដែលធ្វើស្បង់ជីវរប្រកេនពិខុសង្ឃកើតជាតិក្រោយមកកើតជាអ្នកលក់ត្រៃជីវរឬយ៉ាងម៉េចសបោស្បង់ស្បែកត្រៃជីវរយ៉ាងម៉េចតាមពុទ្ធដីកាវត្តតោហោនតិវណ្ណតោអ្នកណាឲ្យសម្ពុតឈ្មោះថាឲ្យពណ៌សម្បល់ ប្រកេនសម្ពុតជាវរទៅពីខកសង្ឃតទៅអាណាក៏ទៅមានពណ៌សម្បល់ល្អព្រោះប្រកេនលោកទៅលោកបានពណ៌សម្បល់ល្អមានទ្រង់ទ្រីល្អដាក់ជាពណ៌ព្រឹកតាមពិតពីដើមមកជាកូនអ្នកស្រុកមើលទៅមិនសមរម្យសោះផុកឲ្យសមួកមើលទៅអាក្រក់ណាស់ស្រាប់តែបានចូលទៅនៅវត្តភ្លាមបានជាពណ៌បានស្បងដាក់លើខ្លួនភ្លាមអើយយាយតាថ្វាយអង្គមឲ្យខ្ទេតខ្ទេត សบายចិត្តណាស់ពេញចិត្តណាស់ដោយសារអីមានស្បង់ជាពួរនឹងអីជាគ្រឿងសម្រាប់ទ្រទ្រង់មើលទៅសំរុំល្អស្អាតល្អពូជនៃស្អាតល្អហ្នឹងកើតឡើងដល់ញាតិញោមតទៅជាតិក្រោយមិនកើតជាតិក្រោយទៅកើតមកទៅ ជាអ្នកលក់ជាពួរដោយព្រះមហាថែននឹកឃើញហ្នឹងក៏មិនដែរហើយតទៅអនាគតទៅជាតិក្រោយទៀតញាតិញោមជាពុទ្ធបរិស័ទរឿងសម្ពុតជាវោច្រើននឹងអាចថាមានក៏បានដែរអាចថាបានសម្ពុតច្រើនក៏បានដែរ ព្រោះអីខ្ញុំកណាធ្លាប់សិក្សារៀនសូត្រតកតូននឹងរឿងអានិសង្ឃសម្ពត់ជីវរហ្នឹងឯងតកតូននឹងសាមណេរមួយអង្គនោះកើតពីដើមមកធ្លាប់ព្រាមនៅជាព្រាមនៅឡើយតែជាសម្លាញ់របស់ឪពុក ព្រះសរីបុត្រនោះគាត់គាត់ហ្នឹងឯងគាត់ធ្លាក់ខ្លួនក្រពីដើមធ្លាប់តែមានក្រោយមកក្រព្រះសរីបុត្រនិមន្តតែបិណ្ឌបាតផ្ទះគាត់ហ្នឹងគាត់អត់មានស្អីទេ អត់មានអីដាក់ឃើញព្រះសារីបុត្រនិមន្តទៅដល់ក៏សុំអង្វរកព្រះសារីបុត្រមុនដំបងពួនមហៀមទៅជួបលោកទេលោកកូនថៃជាមិនដឹងថាអញក្រទេបានជានិមន្តមកបិណ្ឌបាតអញ្ចឹងថៃជាមិនដឹងទេលោកចាំមើលទៅអឺតមើលចឹងឃើញលោកនៅឈួននឹងដែរក៏ដាច់ចិត្តទៅប្រាប់លោកលោកកូនហើយ ញោមអត់មានចង្ហាន់អត់មានស្អីប្រកេតលោកកូនទេចាំថ្ងៃក្រោយចុះនិមន្តមកម្ដងទៀតចាំញោមបាន មាន ចង្ហាន់សម្រាប់ប្រកេនសិនថ្ងៃក្រោយឡើងព្រះសរិបុត្រមន្តមកទៀតប៉ុន្តែថ្ងៃហ្នឹងពីព្រលឹមហ្នឹងក៏ទៅហើយចូលទៅទៅទៅក្នុងរោងទៀនបានបាយនោះមកផ្ទិលហើយបានណាសម្ពុតសាដកសាច់ក្រើមក្រើមនោះមកផ្ទះយកមកហើយដល់តែបានមកអញ្ចឹងញោមយកមកដល់រៀបចំ ដើម្បីចាត់ចែងទុកប្រកេនព្រះសរិបុត្រព្រះសរិបុត្រមកដល់សាមណេរអត់អត់ទៅដែល ព្រាមនឹងក៏យកទៅប្រកេនសម្ពាត់មកផ្ទាំងនេះសម្រាប់ប្រកេនលោកកូនប្រើប្រាស់ហើយបាយនេះសម្រាប់ប្រកេនលោកកូនចាត់ចែងទទួលចោះហើយព្រះសរិបុត្រទទួលតែបាពាក់កដាទុកពាក់កដាទៀតអនុគ្រោះចំពោះដល់ព្រាមនឹងព្រាមនឹងក៏ថាបើអនុគ្រោះចំពោះខ្ញុំកណាសូមកុំអនុគ្រោះបច្ចុប្បន្ននេះអនុគ្រោះបរៈលោកងាយវិញទៅល្អជាងលោកកូន អញ្ចឹងឯងហើយព្រះសារីបុត្រក៏ទទួលទាំងអស់ទៅព្រាមនឹងអស់អាយុទៅកើតជាតិក្រោយកើតក្នុងត្រកូលអ្នកមានមុខមានមាត់មានយសមានស័កញាតិញោមលក្ខសេចក្តីរឿងហ្នឹងមិនអាចអធិប្បាយពេកបានទេ បានបជន7ឆ្នាំសុំម្ដាយឲ្យពុកទៅបួសទៅបួសវិញញោមហើយដោយអានិសង្ឃសម្ពុតជីវរអានិសង្ឃបិណ្ឌបាតហ្នឹងនិយាយពីរឿងអានិសង្ឃជ័យពួរសាមណេរហ្នឹងណាគ្រាន់តែទៅបួសនៅវត្តព្រាមមើលទៅពិខុសពិខុសនោះល្ងាក៏ត្រន់ក៏ត្រន់សួរ ដែលលោកម្ចាស់មិនបានជាអង្គុយអាំងភ្លើងល្ងាចក៏ត្រន់ក៏ត្រន់អញ្ចឹងថាមកពីខ្ញុំកាខ្វះបនអត់មានសម្ពត់ជីវោគ្រប់គ្រាន់សម្រាប់ប្រើប្រាស់អោះបើអញ្ចឹងទៅបិណ្ឌបាតជាមួយខ្ញុំកណាគ្រាន់តែតែបិណ្ឌបាតមកព្រឹបភ្លាមបានសម្ពត់ជីវោ500ផ្ទៀងយកប្រកេតពីខុសសង្ឃគ្រាន់តែប៉ុណ្្នឹងល្បីដល់អ្នកស្រុកអ្នកភូមិភ្លាមល្បីមិនត្រឹមតែអ្នកស្រុកអ្នកភូមិល្បីដល់ក្នុងផ្សារទៀត ដើម្បីថាសាមណេរនឹងអត់ទៅទៅឯណាគឺដើរសុំគេរហូតទៅណាសុំគេរហូតណែអ្នកដែលមានសម្ពុតជីវរល្អល្អលាក់ទុកណាកណាត់ណាល្អល្អលាក់ទុកខាងក្រោមកំក្រោមកុំឲ្យសាមណេរនឹងបានឃើញតែឃើញនឹងលោកមកនោះសុំយកអស់ហើយដល់អញ្ចឹងអ្នកផ្សារនេះគេសួរគ្នាហើយលោកនឹងបើគេអត់ឲ្យលោកយកដែរតែពេកបើគេមិនឲ្យលោកយកដែរអត់ចឹងអីទុកហ្នឹងឯងស្រាប់តែស្អែកដល់លោកនិមន្តទៅបិណ្ឌបានទៀតទៅបិណ្ឌបានសម្ពុតជីវរហ្នឹងឯងសម្ពុតសម្រាប់បើគេពិខុសង្ឃ គ្រាន់តែទៅភ្លាមគេក៏លេចឃើញតែសាមរេរនឹងភ្លាមអសម្ពុតដែលគេលាក់ទុកក្នុងក្រោមក្រោមថ្លៃប៉ុនប៉ុណ្ណាគេលាក់ទុកមកពីណាគេយំដាក់លើអស់ចាំប្រកេនលោកចាំគេលោកកូននឹងដោយសារអីដោយអានិសង្ឃចៃវរៈទានដែលលោកបានធ្វើទុកពីជាតិមុនទេទៅធ្វើឲ្យគេមានសទ្ធាជ្រះថ្លាលាក់ទុកកន្លែងណាទោះជាមានបំណងអាក្រក់ចំពោះលោកយ៉ាងណាបែរជាឃើញលោកយកមកប្រកេនលោកតតតែម្ដង ហើយចង្ហាន់បិណ្ឌបានក៏ដូចគ្នាចឹងដែរប្រកេតចង្ហាន់បិណ្ឌបានព្រះសរិបុត្រតទៅជាក្រោយមុនពិខុសង្ឃទៅបិណ្ឌបានមកផ្លែតមកវិញបានសម្រាប់500អង្គនេះខ្ញុំក៏រាលើកឡើងប្រកេនដោយសេចក្តីសង្ខេបចំពោះព្រះមហាថៃនឹងចែកជូនញាតិញោមពុទ្ធបរិស័ទក្នុងកម្មវិធីបុណ្យកឋិនទាននេះហើយបញ្ជាក់ថាមិនកើតឡើងមកវាចេះតែសម្បូរជ័យពរនឹងកើតទៅជាអ្នកលក់ជ័យពរអីមែនទេជ័យពរនឹងសម្បូរមែនប៉ុន្តែរឿងថា កើតទៅជាអ្នកលក់ចៃពណ៌ហ្នឹងបើលក់ក៏វាក្រំដែរយ៉ាងមិនយល់ទេណាជួនកាលទៅអាចកើតជាអ្នកលក់ជាពណ៌អញ្ចឹងក៏លក់ជាពណ៌ទៅហាងធំធំមកក្រាន់បើដែរក៏មកតែលក់កប៉ិចកប៉ោះតាមពិតបបនឹងជួយឲ្យញាតិញោមជាអធិបតីពងពួយដូចប្រកែនឹងជម្រាបជូនខាងដើមឥឡូវខ្វះខាតយ៉ាងណា សង្ឃឹមថាព្រះមហាថៃនឹងបំពេញបន្ថែមតាមក្រោយសូមរតននិមន្តគ្មានខ្វះគ្មានខាតអីទេល្អណាស់ ក៏ទៅដល់ពេលដល់វេលាមិនបានចង់ចង់ពេលអាត្មានៅមានជំនួយច្រើនទៀតហើយជួនកាលទៅឃើញផ្ទាល់ផ្ទាល់សុទ្ធតែចម្ងល់ប៉ុន្តែឥឡូវបញ្ចេញបានប៉ុណ្ណឹងនៅជាពាក់សិនតែមើលជួបគ្នាថ្ងៃក្រោយមើលអាត្មាតដើមធ្វើមហាថែបានចាំសួរបន្តទៀតហើយខាងស្អែកនេះខាងវត្តតមឹមទៀតជួបនៅវត្តតមឹមនៅស្ទឹងបត់ហ្នឹងឯទៀតចាំមើលបើថាមានឱកាសតបានអាត្មាសួរចេញមកទៀតនៅចម្ងល់ច្រើន ហើយសូមគេសួរអាត្មាផងនោះណាហើយញោមញាតហើយអានិសងកថានឹងអ្នកធ្វើកថានឹងវាបានច្រើនហួសពីការកណនីឲ្យអស់ក្នុងទីនេះបានអាចារ្យខ្លះគាត់ថាបានអានិសង5យ៉ាងមកខាងម្នាក់អ្នកទទួលក៏5អ្នកធ្វើក៏5ប៉ុន្តែតាមពិតមិនមែនទេអ្នកទទួលបាន5ប៉ុន្តែអ្នកធ្វើមិនមែន5ទេរាប់មិនអស់ប៉ុន្តែលោករួមដៅខ្លីនឹងមាន6 សវណ្ណតាមានរូបឆោមលួងពណ៌ល្អស្អាតដូចនាងឧមាតនតៃនោះស្រីដែលធ្វើឲ្យគេឈួតនោះមិនមែននាងនឹងធ្វើអំពើគេឈួតទេគឺគេឃើញរូបនាងវែងដោយសារតែអានិសង្ឃស្បងស្បែងត្រៃជាពរគឺសម្ពុតដែលនាងបានថ្វាយដល់ភិក្ខុផ្សំជាសាវកពុទ្ធកសបៈក្នុងពេលដែលនាងមកពីស៊ីឈ្នួលគេជួបលោកគេគេដណ្ដើមស្បងជាពរអស់ហ្នឹងអត់មានអីឆ្លៀតលោកក៏បានថ្វាយប៉ុណ្ណឹងឃើញដែរលោកនាងកើតមករូបស្អាតណាស់ឃើញដែរអ មួយទៀតសុរូបតាដូចជានាងវិសាខានាងវិសាខាក្តីនាងអសន្ធិមិត្តាក្តីដែលកើតមកមានរូបឆោមលោមពណ៌ល្អនាងវិសាខារូបល្អមែនតើអាយុ120ឆ្នាំហើយអង្គុយជាមួយចៅនៅច្រឡំចៅណាយំហើយយើងអាយុ100អង្គុយជាមួយចៅកំមុំច្រឡំគ្នាដែរអត់អាត្មាថាបើច្រឡំមិនដឹងទេបើអាត្មាគិតមើលទៅបើចៅមិនគ្រាទេបើមិនផ្ងាក្រោយទៅមុខហ្នឹង ឲ្យតែ100អង្គុយជាមួយចៅកមុំពិសាខានៅច្រឡំគ្នាអ្នកដែលរូបឆោមលំពណ៌ល្អយ៉ាងនឹងជាអានិសង្សនៃចៃបរៈទៀនដែលនាងបានធ្វើរួមនឹងចង្ហាន់បណ្ឌបត្តិនិងកលិននិតិជាអីរួមផងនោះអានិសង្សមួយទៀតសសន្តានាសន្តានទ្រង់ព្រាយសំរុំមនុស្សដែលខ្វះបុណ្យលើតែភូមិភូមិពេកមកក្រែអង្គុយតែឯងលើតែតូចតូចពេកហើយលើតែវែងវែងពេកលើតែទឿទឿពេក ដល់តែយើងមានប៉ុនតូចក៏មិនតូចធំក៏មិនធំធាត់ក៏មិនធាត់ស្គមមិនស្គមសំល្មមកន្លែងណាត្រូវធំធំទៅកន្លែងណាត្រូវតូចតូចទៅមកពីយើងប្រគិនស្បងស្បែកត្រៃជីពដាក់ទៅលើខ្លួនលោកសំហើយដូចអញ្ចឹងហ្នឹងបើឲ្យឡើងឈរដោះស្បងជីពអញ្ចឹងអាត្មាថាដូចជាមិនសមទេណាញោមអត់ល្អមើលទៅដល់ដាក់ស្បងជីពមើលទៅសមណាណា ចឹងដល់ចឹងហើយបានជាវាអានិសង្ឃហុញឲ្យយើងមានរូបឆោតលោមពណ៌ស្អាតល្អដោយព្រះអានន្ទនឹងទៅណាមកណាក៏មានគេស្រឡាញ់គេចូលចិត្តដែរហើយមានបញ្ញាឆ្លាតទៀតព្រះអានន្ទនោះព្រះអង្គព្រះនិព្វានបានអានន្ទដើរយកបាននឹងជាពរចែកបានគ្រប់វត្តទាំងអស់មកពិភពលោកចំនួននោះគេថាមកវាអានិសង្ឃអានន្ទកាលកាត់ពីជាងតម្បាញបានថ្វាយកណាត់មកដុំដល់ទីខោសំដេជពរខ្វះបានអានន្ទនឹងមានរូបស្អាតហើយសម្បូរលៀបការៈ ហើយមួយទៀតគេថាអនន្តក្លៀងធរបកាយចេះបកាយចាំនឹងអានិសង្ឃអីដែរអនន្តបានថ្វាយចេះប្រគេនចេះទៅលោកបានក្នុងអត្តកថាលោកថាសោសោចេទានផលិនអ៊ីម៉ាស់មឹងអត្តភិវេមហាបញ្ញោអហោសេដោយសារអនន្តបានថ្វាយចេះបានធ្វើឲ្យព្រះអនន្តនឹងមានបញ្ញាឆ្លាតញោមមើលឃើញដែរអញ្ចឹងញោមធ្វើនឹងអញ្ចឹង មួយទៀតតេថាបញ្ញាវិសារតោមានសតិមានបញ្ញារៀនឆាប់ចេះប្រឡងឆាប់ជាប់ឆាប់ចាំចំណាំឆាប់បានជាអ្នកប្រាជ្ញរៀនជាបណ្ឌិតអត់ល្ងងអត់ល្ងឹតទៀតទេឆ្លាតយល់ដឹងមនុស្សយើងបើមានទ្រព្យសម្បត្តិគឺបញ្ញាឆ្លាតទុបីដៃតទេដូចគ្នាក៏គេធ្វើជាអ្នកមានកើតដែរប៉ុន្តែបើខ្វះបញ្ញាបើក្រចំណេះហើយមានទ្រព្យរាប់លានក៏ធ្លាក់ខ្លួនទៅជាក្រវិញដែរអញ្ចឹងការមានបញ្ញាហ្នឹងវាធ្វើឲ្យមានទ្រព្យណាញោមមួយទៀតលោកហៅថា ចក្រវត្តរាជាហោតិករមែងបានជាផ្ដាច់ចក្រពត្តិឬក៏ជាសន្ធិកហបដីកដុំពីប្រធានងារទឹកប្រដីប្រធានដល់ប្រមុខរដ្ឋជាអង្គញាជាលោកជំទាវខុនណាងជាអ្នកធំអញ្ចឹងទៅអានិសង្ឃទី6នោះអហិភិក្ខុឧបសម្បទាននឹងបានពោះជាអហិភិក្ខុបើសិនជាយើងចង់មានប្រាថ្នានឹងកើតតរពុទ្ធអង្គណានឹងបានចូលពុទ្ធសាវកព្រះអង្គស្ដាប់ធម៌យើងនឹងបានពោះជាអហិភិក្ខុញោមស្រីស្រីក៏ការទៅជាប្រុសដែរអានិសង្ឃកថា ចែកជាផ្នែកជាផ្នែកម្ចាស់បុណ្យនោះបានមកផ្នែកទោះបីម្ចាស់បុណ្យនៅស្រុកអាមេរិកក្តីនៅស្រុកខ្មែរក្តីឲ្យតែមានចិត្តជ្រះថ្លាបានបុណ្យអានិសង្ឃយ៉ាងណាប្រពុតសំដែងទៅយេជានិសុខមិឆន្តតត្វានកទេនជ័យវរង្គទេបេតុខាបមិចន្តភូធ្វាទេវិសុមនុស្សសេសុនរកាទីណនជាយន្តពេហើយណេកូលេនជាយន្តអ៊ីទាំងកតនសិទានផលัง អ្នកណាប្រាថ្នាសេចក្តីសុខឲ្យសពុតដើម្បីកថាបុគ្គលនឹងលែងទៅនរោប្រែតនៃរាជានសុរកាយអបាយ4នាំខ្លួនមកកើតជាមនុស្សខ្វះខ្វិនខ្វងថ្លង់កពិការវិរិយទៀតហើយកើតជាទេវតាសោយសម្បត្តិទឹកអស់កាយូរចុះមកមនុស្សគេបាត់តកូលអក្រក់មកហើយទៅគេបើកតកូលតែពីរនេះគឺតកូលស្បែកនិងតកូលព្រាមមានន័យថាតកូលអ្នកធំនិងតកូលអ្នកប្រាជ្ញ កាយតតកលពីរនឹងរួចចាក់ទុកទៅរស់ស៊ីចំនួនជួញប្រែទីចិត្តទីឆ្ងាយសុខកាយសบายចិត្តអត់មានទុកសំរោគវិបត្តិជាប់ជាពាក់គេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលឹកគេតម្កើងគេតម្លាងយុគគេតម្លាងស័កនេះម្ចាស់កថាអ្នកដែលចូលរួមហែហោមហោមដំណើរចូលត្រៃលៀងត្រៃជំហៀងអ្នកដែលជួយដាំជួយស្លស្លុកថែមប្រហុកថែមអំបិលថែមប៊ីចេងទាំងចាស់ទាំងក្មេងជាវិជាវចៈអ្នកខ្វល់ខ្វាយពង្រើឈិនភៀវ ព្រមទាំងជួយចាត់ចែងនេះសែងទាំងហែកថានឹងក៏មានជាតិជំនិះជីចំនួនជួយចំណេញម៉ូតូទាំងលោឡងតាសាបាសុយទាំងនេះការីតូចតាលេខទីជាតិជំនិះដឹកប្រសងដឹកអាចារ្យដឹកតាដឹកយាយសតសឹងតែបានបុណ្យបានអានិសង្ឃទាំងអស់គ្នាមិនអាចកាត់ថ្លៃបានប្រមាណបានទេអាស្រ័យទៅលើចេតនាដែលជ្រះថ្លាទាំងអស់គ្នាញោមពុទ្ធបរិស័ទអានិសង្ឃចែកជាពីរផ្នែកមួយផ្នែកសម្រាប់យើងអ្នករស់ឲ្យបានសុខសប្បាយវិជាតិនឹងពីឥឡូវនឹងទៅតែមក មួយផ្នែកទៀតសម្រាប់មេដាបៃតាដូនតាដែលបាក់បែកចែកឋានទៅសូមឲ្យគាត់បានអាហារទឹកនឹងរួចចាក់ទុកផងដែរបើម៉ែឲ្យយើងគាត់នៅរស់គាត់ឃើញយើងធ្វើកឋិនអញ្ចឹងដឹងគាត់សប្បាយចិត្តប៉ុណ្ណាទេណាឥឡូវសូមជូនបុណ្យកុសលដល់គាត់នឹងផងដែរទៅនៅទីណាសូមឲ្យបានគ្រោះថាមនុស្សផលកុសលផលបុណ្យគុណម្ចាស់គ្រប់ព្រះអង្គញោមញាតពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមក្នុងការសម្ដែងពធទេសនាស្ដាប់ធម៌ទេសនាក្នុងទីនេះធម្មទានចែកចាយនឹង សូមអតិថិជូនញោមញាតចែកជូនញោមញាតឲ្យបានដូចធ្វើផ្ទាល់ដៃរួចចាក់ទុកទាំងអស់គ្នាប៉ុណ្ណោះសមានុមោទនាក៏ការសំដែងសន្និមត់ថាចប់អីវ៉ាំង